គ្រាខ្លះកុំរវល់មួយមនុស្សពេកនឹងដើម្បីខ្លួនឯងដល់ពេលទៅដល់សុំសុំឲ្យលោកសំដែងធัวលោកម្ចាស់កណាបែកយូរឲ្យសុំសំដែងធัวអីបយលកណាមកគាថាក៏បានដែរហើយលោកកំពុងតែរៀបចំអីបានទៅបរៀនលោកថារវល់ហ៎បើមិនបានមកគាថាកលាស់ក៏បានដែរទៀតហីតរវល់រវល់រវល់តែបន្តិចក៏បានដែរ បែកនេះថារវល់ឃើញណាសិស្សនោះចាំបានលោកថាងលោកម្ចាស់សង្ស័យតរវល់រហូតដល់រាល់ពេលងាប់គ្មានហើយយ៉ាង លោកក៏ថ្វាយអង្គមលាទៅលោកជោឈៀនហោះទៅចង់ប្រាប់ថាកូនសិស្សនឹងសម្រេចហើយលោកសង្វេគខ្លួនឯងហ្មងអញជាគ្រូធំសិស្សរាប់ពាន់ដឹងខ្លួនឯងប៉ុន្តែលោក លោកហាក់ដូចជាប្រមាថលោកថា ផ្លូវប្រតិបត្តិលោកចេះអស់អញ្ចឹងអញត្រូវទៅប្រតិបត្តិឲ្យសម្រេចធัวនឹងតែមួយអាទិត្យទេកុំឲ្យសិស្សមើងងាយមិនមែនដូចថាណាដល់ពេលលោកដាក់ចិត្តប្រព្រឹត្តមួយអាទិត្យអត់សម្រេចលោកថាអញ្ចឹងដាក់កន្លះខែទៀតកន្លះខែទៀតអត់ដាក់មួយខែ ដាក់3ខែដាក់ពេលមួយឆ្នាំ រហូត30ឆ្នាំអត់សម្រេចអង្គុយយំមកមិនស្រួលដូចនិយាយទេយល់ទេប៉ុន្តែមិនបានន័យថាលោកនិយាយខុសទេលោកនិយាយត្រូវហ្នឹងហើយប៉ុន្តែអបញ្ញាហ្នឹងវាមិនដុសណាប៉ុន្តែបានប៉ុណ្ណឹងក៏លោកក្រន់ដែរបើសិនជាលោកពុលជាមួយនឹងអកិត្តិយសនឹងខ្លាំងទៅខ្លាំងទៅវាអត់មានពេលសម្រាប់ខ្លួនឯង ប៉ុន្តែពេលក្រោយទៅលោកលោកលែងបង្ខំការបដិបត្តិធម៌អញ្ចឹងដែរណាចេះក៏ដោយអីក៏ដោយបើកាលណាយើងបង្ខំវាចូលទៅរឿងតណ្ហា មួយទៀតគឺចង់ឲ្យអាសម្រាប់ឆាប់ហ្នឹងវាមិនខុសពីយើងចង់ទៅដល់កពូលភ្នំដោយមិនព្រមឡើងយេយើងអាចទៅដល់កំពូលភ្នំ តាមពិតមិនបាច់ប្រឹងពេកឯប៉ុន្តែកុំលះបង់ជំហាន មួយជំហានមួយជំហាន យើងនឹងទៅដល់កំពូលភ្នំ ព្រោះតែមួយជំហានច្រើនដង មួយជំហានមិនប៉ិនឲ្យតែច្រើនដងរឿយរឿយកុំបខំតែបខំហត់យល់ទេហ្នឹងហើយកុំបញ្ញាប់ទៅណា ធម្មតាអ្នកឃើញធัวមានន័យថាឃើញធម្មតាតែคล้ายមិនធម្មតាគឺវែងការឃើញធัวគឺឃើញអីសច្ចៈធัวជាអ្វីឥឡូវអាត្មានិយាយពីធัวឲ្យញាតិញោមអាចចាប់បាន ជាធัวនៅក្នុងជីវិតកុំឲ្យលឺតែសច្ចៈធัวហ្នឹងគឺជាស្អីឥឡូវថ្ងៃហ្នឹងនិយាយឲ្យដឹងគ្នាបន្តិចញញឹមដែលឮពាក្យថាទុក្ខសច្ចៈដែលតើស្អីជាទុក្ខសច្ចៈតាមពិតរាល់ថ្ងៃយើងឃើញយើងឮធំក្លិនដឹងរសដឹងផតថពៈអ្វីដែលយើងគិតសុទ្ធតែជាទុក្ខសច្ចៈទាំងអស់ យើងនៅខ្វះតែសតិតាមរលឹកទេសច្ចធម៌ប្រព្រឹត្តនៅ ក្នុងជីវិតរបស់យើងអដូចពាក្យថាអនត្តាអនិច្ចំទុក្ខំវាមិនមែនចាំបាច់ទល់តែយើង ទៅវត្តបានវាកើតណា វាកើតរាល់ថ្ងៃជាធម្មាជាធម៌ចឹងបាននៅក្នុងបទសូត្រមួយព្រះអង្គជាងការព្រះអង្គសម្ដែងឲ្យងាយ ព្រះអង្គថាមនាលភិក្ខុទាំងឡាយអង្គុយមកតថាគតនឹងសំដែងធัวទាំងឡាយធัวទាំងឡាយដឹងស្អីធัวទាំងអស់ហ្នឹងព្រះអង្គសរុបមកឲ្យយើងងាយគិត គឺតកតួងនឹងភ្នែកតិចជាច្មោះដាតកាយចិត្តហើយយើងទាំងអស់គ្នាមានទេ មានទេមានភ្នែកណាមានកពីធัวមួយណាកុំថាអត់ហ្នឹងហើយមានភ្នែកទេមានតិចច្រមុះដាតកាយចិត្តនេះជាអាវុធរបស់យើងជាលេនឋានដែលហៅថាសតបដ្ឋានវាមានកន្លែងដែលគួររលឹកគឺនៅកន្លែងហ្នឹងឯង កលែងភ្នែកតិចច្រមុះដាតកាយចិត្តហើយវាជាគូនឹងអីអាយកតនៈខាងក្នុងហ្នឹងយើងមិនបាច់ហៅតាមពាក្យបល័យពិបាកហៅថាភ្នែកហៅតែចក្ខ្វាយតនៈឥឡូវមិនបាច់ខ្វាមិនបាច់ខ្វាំងអីហៅភ្នែកតិចច្រមុះ ដាតកាយចិត្តលើថាទាំងអស់គ្នាអាត្មាចង់ឲ្យចាំ ទី1ភ្នែកតិជាចំមុខដាតកាយចិត្តហ្នឹងហើយនេះ6នេះហៅថាអាយតនៈខាងក្នុង អាយតនៈបើប្រែមែនទេថាប្រដាប់ស្រូបទាញឬក៏ប្រដាប់ តភ្ជាប់អាយតនៈហ្នឹងតភ្ជាប់យ៉ាងម៉េចភ្នែកហ្នឹងវាភ្ជាប់ជាមួយរូបរូបបារមវណ្ណរូបជាពណ៌ផ្សេងផ្សេងដែលយើងឃើញហ្នឹងហើយអញ្ចឹងភ្នែកជាគូហ្នឹងរូបណារូបដល់ទៅតិចជាគូនឹងសំឡេងឃើញឃើញវាភ្ជាប់គ្នា ជាមោះជាគូនឹងក្លិនដាតជាគូនឹង រសជាតិកាយទាំងមូលហ្នឹងដែលយើងអាចក្តៅត្រជាក់បានហ្នឹងកាយទាំងមូលហ្នឹងវាប៉ះជាមួយនឹងអីប៉ះជាមួយនឹងភាពក្តៅត្រជាក់ទុនរឹងឬក៏ភាពញ័រលហិលហៈអីទាំងអស់ហ្នឹងគឺដឹងតាមរយៈកាយនេះ ភាពក្តៅត្រជាក់ហ្នឹងហេតុផលថាពៈហើយនឹងរឿងរ៉ាវដ៏ច្រើនទៀតដឹងដោយគំនិត ដឹងដោយផ្លូវចិត្តរបស់យើងដែលមិន អាស្រ័យជាមួយនឹងទ្វាហ្នឹងឯងឡើយញាតិញោមឃើញអាត្មាទេបិទនៃទាំងអស់គ្នាមើលបិទទៅបិទទៅបិទនៅអីអត់តាន់ឃើញបិទទេអ្នកខ្លះហ្នឹងបិទទៅហើយគិតពីអាត្មា អាចក្នុងចិត្តហ្នឹងឃើញថាអាត្មាអង្គុយនៅតំណឹងដដែលមែនទេប៉ុន្តែភ្នែកអត់ឃើញទេណាប៉ុន្តែនៅពេលដែលញាតិញោមគិតនោះមិនមែនចក្ខុទៀតទេមិនមែនចក្ខុវិញ្ញាណទៀតទេ គឺ ផ្លូវចិត្តតែម្យ៉ាងដែលវាគិតថាអូមានលោកនៅនឹងអា direct ឃើញផ្ទាល់នោះឡើងឃើញហើយវានៅតែក្នុងចិត្តដែលយើងគិតទេ បើបិទឲ្យយូរបន្តិចអាត្មាលបចេញក៏មិនដឹងដែរមែនទេបើបិទយូរបន្តិចឲ្យអាត្មាលបចេញស្ងាត់ស្ងាត់ អាចិត្តហ្នឹងគេគិតថាអាត្មានៅនឹងទៀតដែរប៉ុន្តែពិតគំនិតណាដែលគិតរឿងស្អីស្អីហ្នឹងវាគ្រាន់តែជាការសម័យរបស់ ផ្លូវចិត្តប៉ុណ្ណោះអញ្ចឹងសច្ចធម៌ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនឹងយើងកុំគិតថាឈុំនៅណានងឈើនៅអង្គលព្រៃនៅឯណា គឺនៅក្នុងជីវិតនេះឯងនៅក្នុងជីវិតនឹងឯងញាតិញោមតើស្អីដែលយើងខ្វះយើង ខ្វះតែសតិខ្វះតែបញ្ញាខ្វះតែរបស់ប៉ុណ្្នឹងឯងរបស់នឹងវាមាន តែវាមានតិចតិច តិចតិចពេកវាវាហោបអត់រួចពីកិលេសកិលេសវាជាសកតឧទាហរណ៍គណៈឃើញ បើសតិដឹងតន់ណាបើសតិដឹងតន់កិលេសអត់កើតទេឧទាហរណ៍ថាយើងដើរមកស្រាប់តែឃើញឆ្កែពីណាមកអាចដាក់មាត់ច្រកចូលឃើញហ្នឹងឃើញឃើញហ្នឹងមកពីអីមកពីអាចឆ្កែមកពីភ្នែកហ្នឹង ណាវាមកពីទាំងពីរពូពេលឃើញអារម្មណ៍មកប្រកបហើយមានចក្ខុវិញ្ញាណកើតឡើង បានវាឃើញប៉ុន្តែបើសតិដឹងតន់ថា រូបដែលមកប្រកបនេះ ត្រឹមតែជារូបឃើញទេធាតឃើញ ដែលកើតឡើងក៏ត្រឹមតែជាធាតឃើញ ហើយបើចេះបរិយ័តខ្លះទៀតក៏ដឹងថា ការឃើញរូបមិនល្អគឺជាអកុសលវិបាកឃើញទេចឹងសតិនឹងវារត់ចឹងដល់វារត់ចឹងទៅវាឃើញហេតុផលផ្សេងវាមិនទោសមកតែពីអាចឆ្កែទេមែនទេហ្នឹងហើយដល់សតិដឹងតន់ថាហេតុវា មានហេតុរបស់វាមិនតទេតទេអញ្ចឹងឯងគ្រប់យ៉ាងទាំងអស់នៅក្នុងលោកនេះកើតព្រោះបច្ច័យប៉ុន្តែបើយើង ចិត្តរោផ្ទាន់ទៅក៏បានដែរអូអញ្ចឹងជា កំណត់ទុកអាចឆ្កែនឹងទៅហ៎ថាមិនមែនទេមិនអញ្ចឹងទេកិច្ចដែលគួរកើបចេញក៏នៅតែធ្វើប៉ិនគ្រាន់តែយើងមើលមូលហេតុតើយើងចង់ឲ្យឆ្កែនឹងមកអាចនៅនឹងទៀតអត់អត់ទេបើអត់ទេបើយើងមានទ្វាមានអីខាងក្រៅយើងបិទថ្ងៃក្រោយវាលែងមកអាចទេមែនទេ ប៉ិនមួយទៀតកោបដូចគ្នាបិទដូចគ្នាប៉ិនកោបបដៅលូបដៅជេបដៅការងារនៅប្រហែលគ្នាប៉ិនការងារមួយដោយសតិប៉ុន្តែការងារមួយទៀតទៅជាមួយកិលេសឃើញទេហ្នឹងហើយជួនកាលកិលេសហ្នឹងជេរមកមកអាម្ចាស់កែឆ្កែខឹងទៀតពូចែកជេរឆ្កែគេខឹងដល់ម្ចាស់គេឌឺចុះឌឺឡើងលបលយកមានឆ្កែអាចផ្ទះហ្នឹងហើយ ឃើញឃើញវិធីដែលដើរតាមមាគាដែលសតិដែលព្រះអង្គហៅថាឯកាយនៈមគ្គហ្នឹងគឺវាល្អទេមាគាមានប៉ុន្តែសួរថាយើងរកកលឹះដើរឃើញអត់រកកលឹះដើរឃើញអត់ឮសំឡេងសំឡេងសំឡេងដែលប្រកបមកតាមពិតសំឡេងរាល់ថ្ងៃគេខំបង្កើតមានផ្សេងផ្សេងតន្ត្រីស្អីសពគ្រប់ប្រអត់ទាំងអស់ប៉ុន្តែព្រះអង្គ បានសរុបរួមមកឲ្យយើងស្រួលគិតថាសំឡេងទោះបីជាសំឡេងស្អីក៏ដោយបើសតិដឹងតាន់ណាវាមាន ត្រឹមតែជាសំឡេង វាអត់មានធ្វើស្អីឲ្យយើងញាប់ញ័របានទេប៉ុន្តែបើយើងឮនឹងយើងអត់អត់បានកំណត់ដឹងថាត្រឹមតែជាសំឡេង ដែលប្រកបទេយើងហួសពីបរមត្តដែលវាប្រកបនឹងយើងទៅចាប់ក្នុងបញ្ញត្តិដល់ចាប់ក្នុងបញ្ញត្តិ ខឹងស្អប់ស្រឡាញ់កើតមកភ្លាមឧទាហរណ៍ថាគេសរសើរសំលេងគេសរសើរគ្មានសតិជោអសបាយលោភៈកើតបាត់ឃើញទេឃើញឃើញឃើញវាហើយញាតិញោមឧទាហរណ៍ថា ចាស់បន្តិចគេសរសើរមើលទៅដូចក្មេងអអលោភៈកើតបាត់ឃើញទេអត់មានបានអីផងបានត្រឹមលោភៈណា វាមានបានស្អាតជាងនឹងឯណាទៀតអត់ទេវាបានត្រឹមលោភៈកើតហ្នឹងនឹងហិនសំជ្រិញជ្រិញពេញតែចិត្តយើងអញ្ចឹងទៅហើយចិត្តប្រាថ្នាទៅនិព្វានមិនរួចបាទកន្លែងហ្នឹងវាហូរចូលទៅរហូតអញ្ចឹងអញ្ចឹងមកកន្លែងហ្នឹងព្រះអង្គហៅថាអាសវៈអាសវៈហ្នឹងគ្រឿងត្រាំគ្រឿងហូរវាហូរមករហូតហើយហូរមកអាណិតចំណេញអីគ្រាន់តែអបន្តិចហ្នឹងកិលេសកើតបាទហើយកាលណាកិលេសកើត គ្រប់កិលេសទាំងអស់តណាកើតកើតជាមួយមោហៈអវិជ្ជាអញ្ចឹងបានហៅថាអវិជ្ជាហ្នឹងថ្នាក់រៀននៅក្នុងโลกនេះចេញអត់ផុតទេញាតិញោមចេញផុតតែឥឡូវរៀនចប់ថ្ងៃគេឲ្យសញ្ញាបត្រពាក់មុខពាក់អីធ្វើឲ្យលយណាលងងបំផុតអាកំពុងអហ្នឹងបានអូបាម៉ាពាក់អីឲ្យហ្នឹងឧទាហរណ៍អាអខ្លាំងហ្នឹងអាហ្នឹងមោហៈជាមួយនឹងលោភៈកំពុងកើតប៉ិនយើងមើល ជនទូទៅមើលគេអស់ចាអស់ចាស្អីក្រមអតិពលកិលេសហ្នឹងប៉ុន្តែនិយាយអញ្ចឹងទៅគេថាយើងស្អីមិនដឹងប៉ុន្តែមកពីពាក្យហ្នឹងយើងអត់ដែរនិយាយគ្នានិយាយយូរយូរញាតញោមនឹង feel release ចឹងបានកាន់តែយល់កាន់តែឃើញលំអជីវិតរបស់អរិយបុគ្គលដែលលោកមិនរស់ក្នុងអំណាចកិលេសញាតិញោមរស់ដោយមានគុណធម៌រស់ដោយមានមេត្តាធម៌ រស់ដោយមាន ការអនុគ្រោះ ជាសេចក្តីសុខរបស់លោកពធជនយកកិលេសមកធ្វើជាសេចក្តីសុខអរិយបុគ្គលលោកជាសេចក្តីសុខរបស់លោក គឺកុសលធម៌ឬក៏គុណធម៌ឃើញទេខុសគ្នាដូចយើងអត់ញៀនបរិយយើង clean ឲ្យស្អាតអត់ធំក្លិនបរិយយើងមាន feel ថា fresh ប៉ុន្តែញៀនបរិយគេថាដកបានស្រូបផ្សែងបានវាឈ្ងុយខុសគ្នាទេ ខុសគ្នាអាត្មាធ្លាប់ញៀនអាត្មាដឹងដល់ទៅពេលឈប់ជក់អាត្មាអង្គុយចិត្តអ្នកជក់លែងបានដំងបានដឹងថាអូជាប់បាត់ហើយអង្កលជក់មែនតេអាត្មានៅពោធិ៍សាត់ដំបងគាត់ថាចេញពីពោធិ៍សាត់ទៅភ្នំពេញហ្នឹងជិះតាក់ស៊ីយ៉ាងហោចក៏សុំតាក់ស៊ីឈប់ពីរដងដែរថាទៅបត់ជើងតូចបណ្ដាស្មាទៅឆ្ងាយក៏ចុះទៅដុតមួយមុំទៅមកវិញអស់មួយប្រេងបានជិះឡានទៅទៀតកើត ថាស្រួលណាជក់នឹងណាហ្នឹងហើយពិសេសឆាន់បាយហើយនេះបើមិនបានមកបរិយទេគឺថាដៃនៅតំណងឡើយគៀបបរិយហ្នឹងប៉ិនដល់ពេលផ្ដាច់បានណាញាតិញោមជីឡានទៅលោអ្នកណាជក់បរិយក្នុងនោះមកចុកពោះបណ្ដោយទ្រាំលែងបានហ្មងបានដឹងថាអាការចូលចិត្តរបស់មនុស្សហ្នឹងវាមិនមែនទល់ល្អណាអាកក្រិចសក៏ចូលចិត្តកើតដែរមែនទេ អាឥឡូវអាត្មានិយាយងាយងាយហើយញាតិញោមសង្កេតមើលពីព្រោះយើងអត់សូវបាន និយាយរឿងហ្នឹងសំបីតែយើងស្ដាប់ធម៌ភាគច្រើនក៏យើងស្ដាប់តែរឿងរ៉ាវអីចឹងទៅវាឆ្ងាយពីជីវិតយើងពេកឥឡូវធម៌បដិបត្តិនេះមិនមែនសម័យព្រះទេក៏មិនមែនសម័យដែរសម័យណាដែរគឺសម័យនេះឯង ព្រះអង្គឲ្យយើង be in present moment គឺឲ្យនៅជាមួយនឹងបច្ចុប្បន្នលើញាតិញោមស្ទាបមើលចិត្តខ្លួនឯងមើលពេលដែលស្ដាប់ធម៌អញ្ចឹងញាតិញោម forget something ដែលពិបាកបាក់ចិត្តហើយកំពុងតែតាមដានអញ្ចឹងឃើញចិត្តវាកំពុងតែឃើញស្រស់ហ៎ចិត្តរៀងស្រស់ហ៎ហ្នឹងហើយព្រោះចិត្តវាធ្វើការច្រើនមែនប៉ុន្តែវារហ័សយ៉ាងណាក៏ដោយ វាដឹងរឿងម្ដងបានតែមួយឯងគាត់ថាវាលឿនវាលឿនអញ្ចឹងបានពេលយើងជួនកាលយើង focus រឿងអីមួយកំពុងមើលអីមួយគេនិយាយអីតិចតិចយើងអត់អត់ចាប់អារម្មណ៍ឯងព្រោះយើងកំពុងតែបដោតរឿងអីមួយឃើញទេវាទៅណាវាបានតែមួយមួយមួយមួយមួយប៉ុន្តែនៅក្មេងដោយសារសុខភាពយើងល្អវារវាសស្អីក៏ចាប់បានប៉ុន្តែវាត្រូវតែបដូរគ្នាកើតអត់តាមចំោះ ចំមោះទួលនីតិសំខាន់របស់ចំមោះខៀនអ្នកហ្នឹងគឺដឹងក្លិនហ្នឹងដឹងក្លិន យើងយើងថាអាហ្នឹងដកដង្ហើមទេមនុស្សខូចចំមោះគេដកដង្ហើមតាមមាត់រស់តាមែនទេហ្នឹងហើយទួលនីតិរបស់ខៀនអ្នកនេះនៅក្រោមភ្នែកបន្តិចហ្នឹងអាកន្លែងសម្រាប់ដឹងក្លិននឹងឯងជាខៀនអ្នកមានទួលនីតិសម្រាប់ដឹងតែ ក្លិនទេពេលដែលក្លិនកើតឡើង បើសតិដឹងតន់ថា ត្រឹមតែជាក្លិន ដែលវាមកប្រកបហើយ ដឹងទៀតឥឡូវក្លិនអត់ល្អកើតឡើង យើងយល់បរមត្តខ្លះណាយល់បរមត្តខ្លះថាខៀនវិញ្ញាណដែលកើតឡើង ដឹងក្លិនមិនល្អហ្នឹងគឺជាអកុសលវិ បាទមានន័យថាជាផលនៃអកុសលដែលកើតឡើងហើយពិតណាស់កែមិនបានទេប៉ុន្តែស្ដាប់ដំបងជាងការធ្វើឲ្យយើងតឹងចង្អៀតចង្អល់ប៉ុន្តែខ្ញុំស្ដាប់រួយរួយរួយរួយរួយរួយពីរឿងហ្នឹងយូរយូរញាតិខ្ញុំ feel fresh ហើយស្អីក៏ដោយដំបងវាពិបាកថាសច្ចធម៌កើតឡើង គឺពេលបច្ចុប្បន្ននេះឯង អាមិនបានជាអ្នកមានសតិរាល់ពេលឃើញពេលឮពេលធុំក្លិនលោកមិនមិនមាន អកុសលកើតបែរជាសតិកើតទៅវិញពីព្រោះបញ្ញានឹងឃើញច្បាស់ណាស់ថាស្អីដែលមកដល់ជីវិតណាអាបច្ចុប្បន្នហ្នឹងកែអត់បានទេអ្វីដែលវាកើតឡើងកែអត់បាននឹងឯងដែលហៅថាអនត្តាអត់នៅ ក្នុងបង្កប់បញ្ជាទេ ឧទាហរណ៍អង្គុយអង្គុយអង្គុយអ្នកណាមកក្លិនស្រួលធំក្លិនភ្លាមកែមិនកើតញញុំបើចូលហើយហ្នឹងកែបានទេអានៅ ក្នុងចំហហើយហ្នឹងកែកើតទេកែកើតទេនេះក្រៅពីសតិដឹងទទួលស្គាល់វាហើយបន្ថែមដោយតោសៈកែណាកើតខឹងក៏វាធំហើយមិនខឹងក៏វាធំហើយឃើញទេអស្អីក៏ដោយមកដល់ជីវិតហ្នឹងគឺវ័យមកប៉ាំងហើយវាអត់ អត់អាចទៅដកមកប៉ាំងនឹងចេញវិញទេ តាប៉ាំងគឺប៉ាំងហើយណាតាមតាមអណ្ដាតចឹងដែរដឹងរសមិនល្អឬក៏រសល្អរសជាតិណានៅពេលដែលភ្លក់បាច់ហើយ ដឹងសាបដឹងប្រៃហើយយើងទៅដកសាបប្រៃចេញពីមាត់វិញមិនកើតយើងអាចខ្ជាក់ចោលបាន តែពេលអ្វីដែលជ្រាបចូលអណ្ដាតឲ្យយើងដឹងហើយនោះយើងមិនអាចបំបត្តិវាបានទេ រួចហើយយើងក្រោយមកយើងខ្ពុលមាត់ចេញអស់អាជាតិសាបប្រៃអីចេញមែនប៉ុន្តែអាមុនហ្នឹងវារួចហើយពិតនេះនេះជាសច្ចធម៌ពាក្យថាសច្ចធម៌ហ្នឹងគឺធម៌ដែលកែអត់កើតវាពិតណាអញ្ចឹងវាមាននៅក្នុងកពី ណាក្រៅពី នៅក្នុងខ្លួនយើង កពីគ្រាន់តែផែនទីជាអល់មកខ្លួនយើងដដែលញាតិញោមត្រូវដឹងថាកម្ពី3ដកកម្ពីអត្តកថាមិនធัวនៅក្នុងនឹងទេធัวគឺនៅក្នុងនេះ តែគម្ពីរគ្រាន់តែ ជារូបមន្តចង្អុលឲ្យមើលធัวនៅ ក្នុងខ្លួនយើងដដដែលឃើញទេពួកសម័យពុទ្ធមានអ្នកស្ពីកាពីតាម គឺស្ដាប់យកតែហ្មងយកទៅពិចារណា តែម្ដងប៉ិនយើងឥឡូវនៅក្នុងកាពីហែឲ្យទៅលោកឲ្យលោកអត់រៀនទុកក្នុងទូនោះឃើញទេអញ្ចឹងនៅពេលដែលដឹងរសជាតិនៅរសជាតិបើវាឆ្ងាញ់ រសជាតិល្អសតិដឹងថាណាអូរសល្អអញ្ចឹងរសល្អវាក៏ត្រឹមតែជារសអត់អាចធ្វើឲ្យចិត្តនឹងប៉ោងជោអញឆ្ងាញ់អញសប្បាយចិត្តវាអត់ទៅជាអញ្ចឹងកើតវាគ្រាន់ទទួលស្គាល់ថានេះជារសជាតិល្អរសជាតិល្អហ្នឹងមកពីការរៀបចំហ្នឹងវាបានល្អហើយចិត្តដែលដឹងរសជាតិល្អហ្នឹងគឺជាកុសលវិបាកហ្នឹងដឹងអញ្ចឹងដែលយើងចេះបរិយ័តខ្លះខ្លាំងមកជំនួយអញ្ចឹងមិនមែន មិនចេះបរិយ័តមានប្រយោជន៍ត្រឹមតែយើងជជែកគ្នាថាតើជីវហាវិញ្ញាណមានន័យថាម៉េចអានឹងបរិយ័តសុទ្ធប៉ុន្តែដល់តែពេលវាមកក្នុងជីវិតរបស់យើងប្រកាសពេលរសជាតិល្អដឹងមកដឹងល្អអានេះកុសលវិបាទអានេះឈប់នៅជាបរិយ័តហើយមកជាកិច្ចប្រតិបត្តិនៅក្នុងជីជីវិតរបស់យើងអត់មានចូលបានចិត្តទៅមើងងាយមើលអីណានាទៅទេដល់ពេលប៉ះរសជាតិមិន ល្អរសជាតិអីក៏ដោយវាអត់ល្អប្រៃពេកភ្លាវពេកដែលมันជាទីពេញចិត្តកាលណាសតិដឹងតន់ថាវាត្រឹមតែជារសប៉ុណ្ណោះឯងអញ្ចឹងវាអត់ញ៉ាំងសេចក្តីអអន់ចិត្តអីឲ្យកើតឡើងទេក៏ដឹងទៀតថាអូនេះជាអកុសលវិបាក ដែលវាឲ្យមកប៉ះរសជាតិមិនមិនល្អឃើញទេហើយបើសិនជាមិនចង់បានអញ្ចឹងទៀតយើងបដូរហេតុរបស់វាស្លលើក្រោយកុំឲ្យប្រៃពេក មិនចឹងកុំដាក់ច្រឡំអំបិលទៀតងាយងាយព្រោះយើងនៅតែដូរវាដដែលមិនមែននៅទ្រាំទេមិនមែននៅទ្រាំអញ្ចឹងដដែលហៅថាយើងបដិបត្តិធម៌មិនមែនទេយើងដឹងហេតុរបស់វាអាប្រៃវាមកពីអំបិលអាស្អីមកពីដឹងហេតុរបស់វាអញ្ចឹងមានចាំបាច់ត្រឡប់តោតតងអីឃើញឃើញជីវិតរស់នៅបែបមានសតិនឹងឃើញវាព្រមជាមួយនឹងស្អីដែលវាមកដល់ហ្នឹងហើយដូរហេតុរបស់វាទៅហ្នឹងហើយ អតីតកាលវាបង្កើតហេតុបច្ចុប្បន្នហើយអាអំពើ បច្ចុប្បន្នរបស់យើងវានឹងដូរហេតុអនាអនាគតហឹមអត់តាមផ្លូវកាយតាមផ្លូវកាយវាប្រកាសជាប៉ះជាមួយនឹងក្តៅជាមួយនឹងតិចជាមួយនឹងរឹងពេកឧទាហរណ៍បុកស្អីប៉ាំងរឹងមកវាមុតវាមិនឈាមមុតប៉ាំងមកចេញឈាមហើយពិតទេពិតទេមុតហើយហ្នឹង ពិតទេដកកបិតចេញវិញក៏វាពិតរួចហើយសិតពិតទាំងអស់មកដល់ជីវិតនឹងសុទ្ធតែពិតអញ្ចឹងពេលហ្នឹងទោះបីយើងស្រែកជេរបចោអ្នកនេះអ្នកនោះក៏វាមិនអាចដកអមពុជនឹងចេញវិញបានដែរឃើញទេក៏ប៉ុន្តែ ការមានសតិដឹងតន់ថាវាជាផតថាប់ពាក្យដែលកើតឡើងជួនកាលមកពីមិនប្រយ័ត្ន ជាងការមកពីស្អីស្អីអាបច្ចុប្បន្នហ្នឹងនឹងជាអកុសលវិបាទដើម្បីកុំឲ្យវាអញ្ចឹងតទៅទៀតយើងត្រូវតែនិយាយគ្នានរណាវ័យយើងអីមានច្បាប់មានត្រឡប់យើងនិយាយធម្មតាប៉ុន្តែมันអាចជេរឲ្យបាត់អាមកពុជនឹងទេនេះដែលអាត្មាកំពុងតែនិយាយថា យើងរាល់ថ្ងៃយើងរស់ក្រោមឥទ្ធិពលកិលេសយើងយកកិលេសមកធ្វើខ្លួនយើងខឹងសិនតម្កើងឥទ្ធិពល ខ្លួនឯងសិន ធ្វើឲ្យអ្នកដតីខ្លាចសិនហើយយើងច្រឡំថានឹងខ្លួនយើងតាមពិតកិលេសនឹងហើយមនុស្សភាគច្រើនចង់ឲ្យគេគោរពចង់ឲ្យគេអីណានិយាយស្រួលសុំទោសអញភ្លាមអាត្មាមិនដឹងតើឲ្យគេសុំទោសមិនអីញញោមបើគេអត់សុំទោសចេញពីចិត្តហងអ្នកខ្លះគ្នាអត់មានអំណាចមានអីយើងថាសុំទោសភ្លាម គ្នាញ័រសុំទោសមែនប៉ុន្តែយើង អត់បាន ការសុំទោសមែនទេហ្នឹងខ្លះចេញលិខិតថាបើមិនសុំទោសទេនឹងត្រូវចេញចេះ ងាប់ហើយសុំទោសខ្លែងខ្លែងយកទៅអីមែនទេវាទល់តែមនុស្សខ្លះយើងនិយាយបញ្យល់ឲ្យគាត់យល់ពីកំហុសគាត់ យើងអត់មានទៀមទីឲ្យគាត់សុំទោសស្រាប់តែគាត់យល់គាត់មកថ្វាយអង្គមសុំទោសមកអានេះបានជាការសុំទោសមែនតើអីដល់យើងអាងដល់យើង ធំយើង មានអំណាចឯងត្រូវសុំទោសឯងភ្លាមយកកិលេសយកទៅកំឡាគេនោះមិនជាគុណធម៌ណាមិនជាយើងមែនតេនណាមែនទេយល់យល់តែម៉េច នោះយកឯងហ្នឹងហើយអញ្ចឹងរឿយរឿយក្នុងជីវិតរឿយរឿយក្នុងជីវិតប៉ុន្តែផ្ដើមពីបន្តិចបន្តិចទៅតិចតិចទៅសាកលបងមើលតើសាកលបងមើលតើហើយកុំសាកបន្តិចហើយឈប់ទៅទៀតហើយស្ដាប់ទៀតសាកផងស្ដាប់ផង សាកផងស្ដាប់ផងសាកផងស្ដាប់ផងចាំមើលវាតិចអត់ធួនឹងវាតិចមែនអត់ យើងនៅតែធ្វើការជានិច្ចយើងនៅតែធ្វើការធម្មតាប៉ុន្តែមកជាមួយនឹងសតិដូអាណានិគមរបស់កិលេសដាក់សតិមកវិញណាអតិចពេកដេកមលក់ទេតិចពេកមែនទេតិចខ្លាំងវាមិនមែនដឹងដោយគ្រាន់តែគិតទេវាមកប៉ះកាយមែនទេនៅនោះ ប៉ះកាយមែនទែនតិចពេកឧទាហរណ៍ថា គេងជាមួយគ្នាអញ្ចឹងទៅម្នាក់ចូលចិត្តតិចខ្លាំងគេបើកម៉ាស៊ីនតិចខ្លាំងហើយយើងល្ងាចដេកមលក់អត់តន់ដោះស្រាយផងខឹងសិនច្រើនទេច្រើនអញ្ចឹងហ៎វាបើកតិចអីតិចខឹងសិនឃើញទេយើងធ្លាក់ចូលក្នុងឥទ្ធិពលរបស់កិលេសភ្លាម ប៉ុន្តែបើសិនជាសតិដឹងតន់ខណៈពេលលងានឹងដឹងថាអូផតពៈមិនល្អជ្រុលណាទទួលមិនស្រួលទេទុក្ខវេទនាកើតឡើងវាអត់ស្រួលទេអញ្ចឹងមកពីហេតុអីថាមកពី temperature ហ្នឹងវាចុះពេកណាវាចុះពេកបើមានភួយ10ទៅគឺងាយងាយហើយបើ10នៅមិនមិននេះទេយើងសួរអ្នកហ្នឹងអាចបន្ថយអាហ្នឹងបានទេបានងាយងាយ ប៉ុន្តែយើងអត់ព្រមធ្វើអាងាយហ្នឹងទេធ្វើឲ្យពិបាកសិននៅពេលដែលកិលេសកើតចិត្តយើងពិបាកកុំទៅរោធ្លាក់នរុឯណា ជាងពេលដែលចិត្តធ្លាក់ចុះក្នុងអកុសលរឿយរឿយរាល់ថ្ងៃរឿយរឿយរាល់ថ្ងៃអានឹងតាមផ្លូវកាយសិតតែរឿងដែលយើងដោះស្រាយបាន តាមផ្លូវចិត្ត the way we think គិតមិនស្រួលកើតទុកគិតស្រួលធូរមែនទេហ្នឹងហើយឧទាហរណ៍ថា ថ្ងៃមិញជួបរឿងអីគេនិយាយអីគេឆ្លើយដាក់យើងអីអីហ្នឹងវាហើយហើយប៉ុន្តែអាចិតហ្នឹងវាយកមកគិតមែនទេយកមកគិតគិតមិនស្រួលដេកអត់លក់ឯងគិតមិនស្រួលកិលេសកើត មានន័យរស់ក្នុងអំណាចកិលេសទៀតហ្នឹង កិលេសគ្មានស្អីញាតិញោមត្រូវយល់ថាកិលេសគឺគ្រឿងសៅមងចិត្តធ្វើឲ្យចិត្តហ្នឹងអត់សុខអត់មានចំណេញអីសោះប៉ុន្តែបើគេឆ្លើយដាក់យើងមែនយើងមើលដល់ហេតុរបស់វាទី1យើងឮពាក្យសម្ដីមិនល្អរបស់គេហ្នឹងវាជាអកុសលវិបាករបស់យើងនេះមួយនេះមួយណាមកពីយើងមានអកុសលអីមួយបានយើងមកលឺអញ្ចឹងអាហ្នឹងមួយពធូមួយ ទី2យើងមើលដល់មនុស្សដែលកំពុងនិយាយដោយភាពចលឹះច្រឡំខាំដាក់យើងនឹងយើងដាក់ថាជាមនុស្សល្ងងគ្នាអត់ដឹងមនុស្សមិននៅ ក្នុង អំណាចសតិរបស់ខ្លួនឯងគាត់យល់ច្រឡំថា ការដែលគាត់ធ្វើឆ្លើយដាក់យើងនឹងគឺជារឿងល្អប៉ុន្តែពិតគាត់កំពុងតែវងវែងនៅពេលហ្នឹងយើងឃើញមនុស្សហ្នឹងដូច baby ទៅចាប់ភ្លើងអញ្ចឹងណាអ្នកដែលមានចិត្តអនុគ្រោះខ្ពស់បែបហ្នឹង អញ្ចឹង baby នឹងមិនអាចធ្វើឲ្យគាត់ក្តៅកាហាយបានទេគាត់បែរទៅជាមាន compassion ទៅជាមានករុករុណាដូចទេវតតនឹងចាញ់ព្រះអង្គប្រមាណដងចឹងយោពឹងសួរតែព្រះអង្គដែលដាក់តនីទេវតតទេអត់ទេពីព្រោះសេចក្តីអាក្រក់របស់បុគ្គលណាវាដុតកម្ដៅបុគ្គលនោះហើយព្រះអង្គឃើញមនុស្សដែលនៅក្នុងសេចក្តីអាក្រក់ហ្នឹងគឺឃើញដោយកំពុងធ្លាក់នរកអញ្ចឹងណា ឥឡូវលោកនិយាយវែងឆ្ងាយពេកឥឡូវដូចចិត្តយើងអញ្ចឹងកាលណាគិតមិនល្អវិតកៈត្រេះរិះរឿងអីមួយបោកផ្សំបោកផ្សំឲ្យទៅជាស្អប់ក៏បានឲ្យទៅជាស្រឡាញ់ក៏ក៏បានញាតិញោមមានស្អប់គេមានទេមានអញស្អប់មុខបែកហ្នឹងធាតពិតនោះគាត់នឹងត្រឹមប៉ុណ្្នឹងឯង យើងឲ្យគាត់លើសនឹងមិនបើគាត់ត្រឹមប៉ុណ្ណឹងគ្រាន់តែអ្វីដែលគាត់ធ្វើនឹងវាមិនត្រូវចិត្តយើងព្រោះយើងវាចង់ចែកតែគាត់នឹងវាទៅយកប៉ុនដល់ក្រៅពីយើងទៅសួរប្រពន្ធគាត់ ទៅសួរកូនគាត់មើលស្អប់គាត់ដូចយើងហ៎អត់ទេអញ្ចឹង យើងមើលឃើញមកចំហៀងម្នាក់គេមើលឃើញគាត់ឃើញរូបភាពផ្សេងដល់តែយើងមើលមានរូបភាពផ្សេង គឺជាក្តី សម័យនៃចិត្តរបស់យើងប៉ុណ្ណោះទេ ពីព្រោះនៅ ក្នុងបុគ្គលម្នាក់ម្នាក់ដែលជាបញ្ញត្តិនឹងដកបញ្ញត្តិចេញមានតែដីទឹកភ្លើខ្យល់អាកាសធាតុវិញ្ញាណធាតុប៉ុណ្ណឹងមនុស្សនឹងលើសពីវត្ថុផ្សេងផ្សេងតែមួយឯងលើសតែវិញ្ញាណឯងនៅក្នុងដុំថ្មម្ដុំមាន ដី ទឹកភ្លើងខ្យល់អាកាសធាតុ ហើយដល់ក្នុងមនុស្សបូកវិញ្ញាណមួយចូលប៉ុណ្ណឹងនៅពេលដែលយើងដកសេចក្តីស្អប់អាគំនុំគុំគួនចេញពីក្នុងចិត្តហើយដកសេចក្តីស្រឡាញ់ជាប់ជំពាក់ខ្លាំងចេញពីក្នុងចិត្តហើយនោះហើយដែលយើងរកឃើញ compassion ពិតប្រាកដផ្លូវកណ្ដាលមួយដែលយើងដើរដោយមិនស្អិតហើយក៏អត់ទើសប៉ុន្តែមិនមែន បានន័យថាអនុញ្ញាតឲ្យគេធ្វើអាក្រក់គ្រប់បែបយ៉ាងមិនមែនទេ ចឹងធัวតែកាលណាយើង ស្ដាប់អត់ដល់កម្រិតទេហាក់ដូចជាយើងអូអញ្ចឹងឲ្យមនុស្សអាក្រក់នឹងបានចិត្តទៅមិនមែនអញ្ចឹងទេដូចយើងស្រឡាញ់កូនយើងអញ្ចឹងកូនកាន់តែធ្វើអាក្រក់ម្ដាយកាន់បាក់ចិត្តមែនទេហ្នឹងហើយក៏មិនចង់ឲ្យកូនទៅជាប់គុកដែរមែនទេមែនទេប៉ិនសួរតែចង់ឲ្យកូនធ្វើអញ្ចឹងទេអត់ទេនេះលក្ខណៈមើលអាមេត្តាក្នុងចិត្តហ្នឹងមើលអញ្ចឹងអញ្ចឹង ការដែលមិនស្អប់មិនគុំគួនមិនចង់សម្លាប់មិនបានន័យថាចង់ឲ្យគេធ្វើអាក្រក់នោះទេបើសិនបើមានវិធីដ៏ល្អអាចដឹកនាំបានប្រកបជាដឹកជាដឹកនាំហើយដោយពុទ្ធចឹងព្រះអង្គអត់មានអាឃាតទេព្រះអង្គអត់មានសម្លាប់ទេប៉ុន្តែព្រះអង្គមិនអនុញ្ញាតឲ្យសាវកធ្វើអាក្រក់ឡើយយល់ទេពីព្រោះអីពីព្រោះ កាលណាអនុញ្ញាតឲ្យសាវកធ្វើអាក្រក់ក៏ហាក់ដូចជាព្រះអង្គអនុញ្ញាតឲ្យសាវកព្រះអង្គរងទុក្ខដូចគ្នាដែរពីព្រោះសេចក្តីអាក្រក់វានឹងដុតកំដៅសត្វលោកការហាមសត្វលោកមិនឲ្យធ្វើអាក្រក់ដូចជាហាមសត្វលោកមិនឲ្យផឹកថ្នាំពុលដូចដូច្នោះមិនជាការធ្វើបាបទេបាទឥឡូវអាត្មាសរុបឡើងវិញភ្នែកជាគូនឹងអីរូបអី រូបហ្នឹងគឺសំដៅដល់ color ជាពណ៌មិនរូបប្រុសរូបស្រីទេណាហ្នឹងហើយតិចជាគូនឹងអីសំឡេងទៅជាភ្ញៀវរបស់វាទេចំោះជាគូនឹងអីក្លិនដាតជាគូនឹងអីរសជាតិហ្នឹងចុះកាយតមូលជាគូនឹងអីពាក្យធោះហៅថាផតថាពៈប៉ុន្តែសំដៅដល់ក្តៅតិចទុនរឹង ព្រោះយើងចង់ដឹងរបស់ណាមួយទុនឬរឹងមិនមែនមើលទៅដឹងទេដល់ឡស្ទាបណាក្តៅត្រជាក់ក៏មិនមែនមើលដឹងដែរអញ្ចឹងអាយតនៈហ្នឹងវាមានវាមាន function វាខុសៗគ្នាភ្នែកតួនាទីរបស់វាមើលឃើញតែរូបឯងឲ្យវាទៅដឹងសម្លេងបានទេយកភ្នែកទៅទៅស្ដាប់ទៅស្ដាប់ចម្រៀងបានទេបិទបញ្ជីឲ្យចិត្តទៅយកភ្នែកទៅស្ដាប់ចម្រៀងបានទេអត់ទេណាហើយ ហើយយកតិចទៅមើលពណ៌ក្រហមសបានទេឃើញឃើញវាមាន តាមពិតវាមានមុខងារវារួចហើយហើយស្អីក៏ដោយឲ្យតែមកដល់សត្វតែជាសច្ចៈធរជាទុក្ខសច្ចៈដែលកំពុងប្រាគាត់រូបក៏ជាទុក្ខសច្ចៈសំលេងក្លិនរសជាតិទាំងអស់ហ្នឹងជាទុក្ខសច្ចៈ ជាទុក្ខសច្ចៈពីព្រោះអីវាជាផលនៃតណ្ហាដែលយើងវាជាប់ក្នុងភពមកហ្នឹងណាដែលយើងធ្វើកម្មប្រាថ្នាប្រាថ្នាមកវាឲ្យមកឃើញរូបឲ្យមកលឺសំឡេងអីហ្នឹងអញ្ចឹងបានទុក្ខសច្ចៈមិនមែនជាអ្វីដតីក្រៅពីរូប កំពុងឃើញហ្នឹងទេអញ្ចឹងមកថាខ្វះអីថាខ្វះសតិបញ្ញា ថាដឹងថាហ្នឹងជាទុក្ខសច្ចៈដែលកើត ឡើងរូបល្អក៏ដោយរូបមិនល្អក៏ដោយវាជាទុក្ខសច្ចៈហើយជាទុក្ខលក្ខណៈទៀតទុក្ខលក្ខណៈមានន័យថាវាមិននៅទេវាទៅបាត់វាប្រែប្រួលវាជាត្រៃលក្ខធម៌អញ្ចឹងធម្មទេសនាថ្ងៃហ្នឹងគឺចង់ទាញចិត្តគំនិតញាតញោមថាឲ្យមានធម្មបដិបត្តិរាល់ពេលឃើញគឺជាធម៌ដែលកើតឡើងរូបហៅថារូបារម្មណ៍គឺជាធម៌ ណាជារូបធម៌សំលេងជាសត្វទីរំជារូបធម៌កើតឡើងហើយអនិច្ចំទុក្ខំនឹងវិរុទ្ធរហូតចឹងអាមិនបានរូបសំលេងក្លិរស់នឹងវាជា អនិច្ចំទុក្ខំវាមាននៅដដែលណាវាទៅបាត់ឃើញហើយបាត់ឮហើយបាត់ធំក្លិនហើយបាត់ដឹងរស់ហើយបាត់ប៉ះហើយបាត់គិតហើយបាត់ទាំងអស់អញ្ចឹង អ្វីដែលនៅ ខ្វះអត់មានខ្វះទេ អារម្មណ៍ភូមិនៃកម្មដ្ឋាន ដែលត្រូវចម្រើននឹងអត់មានខ្វះឯងមកកផ្លេយើងមានមកកផ្លេហងៃនឹងយើងមានមកកផ្លេតែយើងខ្វះតែសតិបញ្ញាតាមរលឹកដឹងថាវាជាស្អីវាជាស្អីនៅក្នុងធម៌ដែលព្រះអង្គប្រោសពីហិយៈឃើញទេ សរុបធัวមកកន្លែងហ្នឹងថាតិទ្ធេតិទ្ធមតាំងភវិសតិមនិលពហិយៈនៅពេលដែលការឃើញកើតឡើងការឃើញកើតឡើងតិទ្ធមតាំងគឺមានត្រឹមតែជាធាតធាតឃើញ ជាធាតឃើញមិនអ្នកឃើញទេញញុំតាមតន់នេះមានត្រឹមតែជាធាតឃើញ ជាធាតឃើញ ធាតមួយយ៉ាងហ្នឹងវាធ្វើកិច្ចទូនាទីរបស់វាគឺឃើញរូបឃើញទេអូសុតេសតមតតាំងនៅពេលដែលការលឺកើតឡើងការលឺលឺអីក៏ដោយលឺគេវៃនងណាំងលឺសំឡេងស្អីក៏ដោយថាពេលដែលការលឺកើតឡើងក៏វាមាន ត្រឹមតែធាតលឺដែរឃើញទេសតេសតមតតាំងភវិសតិឃើញទេសតេមានន័យថាពេល ការលឺការឡើងសុតេសុតមតੰព្រវិសតេប្រតវិមានសុតមតੰគឺត្រឹមតែជាការលឺណាការលឺការឡើងគឺត្រឹមតែការលឺហើយវាទៅបាត់ហើយបើយើង នៅជាមួយការលឺពេលអាលឺរលត់ទៅយើងងាប់បាត់ហើយថានឹងវាជាធាតលឺជីកសោតវិញ្ញាណដែលលឺហើយក៏រលត់ទៅ ដល់មុតេមុតមតាំងពវិសតិមុតេហ្នឹងមុតៈមានតែប៉ះពាល់របស់ ដែលវាមកប៉ះពាល់គឺ3ចូលគ្នាគឺក្លិនរសហើយនឹងផតពៈប៉ះកាយអា3ហ្នឹងវាមកផ្ទាល់រូបឃើញពីចម្ងាយសំឡេងលើពីចម្ងាយអញ្ចឹងវាមានឈ្មោះផ្សេងគ្នាឃើញទេតិទ្ធេឃើញសុតេឃើញដល់អា3នេះដាក់ឈ្មោះតែមួយគឺមុតៈមានន័យថាប៉ះពាល់ក្លិនបើវាអត់មកដល់ ក៏អត់ធំរសបើវាមិនដល់អណ្ដាតក៏អត់ដឹងហើយក្តៅតិចបើវាមិនប៉ះកាយយើងក៏អត់ដឹងដែរឃើញទេអញ្ចឹងបើវាមកដល់វាត្រឹមតែជាធាតដែលកើតឡើងហើយបានចុងក្រោយព្រះអង្គថាវិញ្ញាទេវិញ្ញាតមតាំងហើយពេលអាការគិតនោះកើតឡើង វាត្រឹមតែធាតគិតមួយធាតចិត្តមួយវាគិតចឹងតែមកការងាររបស់វាវាគិតអញ្ចឹងវាមិនមែនអ្នកជាអ្នកគិតឡើយ កាលណាសតិដឹងតន់យ៉ាងនេះ អ្នករមែងមិនមានចឹងមកធោះចឹងវាពិបាកនិយាយញាតិញោមប៉ិនបើយល់វាស្រួលហ្នឹងហ่ะកាលណាអ្នកឃើញច្បាស់ថាវាត្រឹមតែជាការឃើញត្រឹមតែជាការឮត្រឹមតែជាការប៉ះពាល់ហើយត្រឹមតែជាការគិតណាបញ្ញាកើតឡើងមិនមែនត្រឹមតែគិតទេណា បញ្ញារបស់អ្នកកើតឡើងឃើញច្បាស់អញ្ចឹងណាអ្នកនឹងឃើញច្បាស់ថាវាមាន ត្រឹមតែធាតនឹងទេអ្នករមែងមិនមានអ្នកនេះអ្នកនោះនឹងវាអត់មានទេមិនមាននឹងមិនមានយ៉ាងម៉េចមិនមាននៅក្នុងโลกនេះផងមិនមាននៅក្នុងโลกដតីផងមិនមាន ក្នុងចន្លោះនៃโลกផងឃើញទេព្រះអង្គថាអញ្ចឹងតែថាអ្នកមិនមានហ្នឹងគឺមិនមានអញ្ចឹងមិនមែនថាអូឥឡូវមានអញហើយដល់ស្លាប់ទៅបាត់អញមែនទេ គឺអត់មានតាំងពីឥឡូវហើយអាស្លាប់ហើយហ្នឹងក៏វាអត់មានហើយអាចន្លោះពីស្លាប់ទៅកើតហ្នឹងក៏វាអត់មានដែរគឺអត់មានតាំងពីឥឡូវវាមានត្រឹមតែធាតតាធាតឃើញធាតឮធាតដឹងក្លិនដឹងរសដឹងផតថាពៈនិងធាតគិតតែប៉ុណ្ណឹងជាវិញ្ញាណធាត ជាកចក្ខុវិញ្ញាណធាតឃើញព្រះអង្គឲ្យឈ្មោះថាជាធាតធាតហ្នឹងហើយ ស្ដាប់ថ្ងៃនឹងមិនយល់ស្ដាប់ទៀតញាតិញោមត្រូវស្ដាប់ទៀតស្មើពីថ្ងៃនឹងទៅអាត្មាចង់និយាយអាកិច្ចបដិបត្តិរាល់ថ្ងៃនេះបានច្រើនតិចញាតិញោមទីបំផុតទៅនៅពេលដែលយើងវឹកហាត់វារឿយរឿយសាច់ដុំរបស់សតិវាកើតព្រោះស្អីក៏ត្រូវការកម្លាំងដែរមែនទេវាជា skill ដោយអង់គ្លេសគេថា repetition is the mother of skill ការធ្វើដដែលដដែលញឹកញឹកញយញយគឺជាមេដានៃជំនាញអញ្ចឹងសតិហ្នឹងក៏វាទៅជាជំនាញដែរឲ្យតែឧស្សាហ៍រលឹកគណៈលឺគណៈឃើញគណៈដឹងក្លិនគណៈដឹងរសថា ត្រឹមតែជាធាតត្រឹមតែជាសំឡេងអញ្ចឹងបានប្អូនចដូតមួយចដូតមួយអាត្មាហ្នឹងគាត់រៀនយកដុកទ័រគាត់ថាគាត់ថា ពពុទ្ធត្រាស់ដឹងគ្រប់យ៉ាងកណាគិតថាកន្លែងខ្លះព្រះអង្គអត់ដឹងទេអឺគេហៅឃើញអីថ្មីថ្មីទៀតចឹងណាស្មាអង្គុយបយលមកយប់ដល់ពេលថ្មបយលចប់ទៅបានគេថាអូចឹងអ្នកទៅវត្តគ្មានដឹងទេតែពុទ្ធមិនមែនធម្មតាទេគេទៅយល់គេយល់ខ្លះខ្លះមិនមែនយល់ច្រើនទេប៉ុន្តែគាត់ថា អ្វីដែលអ្នកទៅវត្តរាល់ថ្ងៃហ្នឹងមិនមែនទៅរកពុទ្ធមែនទេនេះពីព្រោះហ្នឹងហើយពុទ្ធព្រះអង្គត្រាស់ដឹងបង្ហាញអាការពិតពិតពិតពិតយើងពិសោធន៍បាននឹងតែម្ដងញាតិញោមហើយតែញាតិញោមចាប់ពុបជីបអូជីបអុយសុំឆ្ងាយ ពីការពិតហើយមែនទេនៅសុំទេនៅក៏នៅទៅអាត្មាមិនថាអីទេប៉ិនសុំមិនបានទេសុំមិនបានទេ ហើយញាតិញោមខ្លះមកថ្វាយគុំអាត្មាសុំចេះសុំចុះថាសុំស្អីអាត្មាឈឺរាល់ថ្ងៃដែរដោយឈឺទៅហ្នឹងហើយខ្លះមកសុំថ្វាយគុំឲ្យកូនសុខសប្បាយញោមហើយអាត្មាវាបាក់និយាយហ៎ទៅសិនទៅយើងយើងដឹងណាដឹងហើយយើងចង់ប្រាប់ញាតិញោមពីរឿងពិតហ្នឹងណាប៉ិនប៉ិនឥឡូវនេះមានអ្នកយល់ច្រើនដែរហើយ ដូចថាអាត្មាផ្សាយអីចឹងមានអ្នកថាអូឥឡូវយល់ហើយអីចេះឃើញបដាបដាអញ្ចឹងណាបើពីដបងអាត្មាទៅនិយាយពីដបងបាទអាត្មាត្រូវគេជេរច្រើនគេខ្លាចអាត្មានឹងបំបត្តិប្រពៃណីខ្លាចអាត្មានឹងបំបត្តិស្អីស្អីអឺអាត្មាចេះថាហើយមិនឲ្យយើងថែរក្សាតាប្រពៃណីអត់បានការចាអាល្អល្អមិនក៏មិនរក្សាទៅនិយាយតាមឡានមកមិញនិយាយពីពួកអី Aboriginal ឬក៏ស្អី ជនជាតិដើមហ្នឹងប្រពៃណីក្រាស់គ្មានរីចម្រើនទេនោះកុំបានអូស្ត្រាលីនេះគេដឹងគុណឲ្យប្រាក់ឲ្យអីចាយបើកុំអីមិនដឹងរស់ស៊ីអីទេនោះជនជាតិដើមនៅញូហ្សេឡង់ក៏ចឹងដែរឲ្យតែជនជាតិដើមហ្នឹងគ្មានចេះរស់ស៊ីអីទេប៉ុន្តែបើប្រពៃណីគាត់នឹងនៅទាំងអស់អាចៈស័កពេញមុខ ពេញស្អីធ្វើមុខដូចយ៉ាក់ហ្នឹងនៅចឹងញូហ្សេឡង់ណាប៉ុន្តែអត់កោតទេគ្មានចេះរស់ស៊ីអីទេគាត់នៅសាអ្វីនៃគាត់ហ្នឹងស្មាតបើយើងនៅសាប៉ុន្តែអាត្មានៅតែអស់ចាត្រង់ថាអូស្ត្រាលីជនជាតិអូស្ត្រាលីមកនៅរាប់រយឆ្នាំហើយណាគេនៅតែឲ្យតម្លៃជនជាតិដើមគេនៅរក្សាគេនៅចិញ្ចឹមអីចឹងណានឹងកុំអូស្ត្រាលីចិត្តល្អទេបើប្រឡែងវិញជាប់ហើយក្នុងហ្នឹងហើយ ខ្មែរយើងក៏មានប្រពៃណីល្អច្រើនដែរប៉ុន្តែឃើញអាកន្លែងល្អគេអត់នាំណែនិរសាទៅរក្សាតែកន្លែងដែលអត់ល្អភាកច្រើនណាទៅរក្សាអាកន្លែងអត់ល្អណាអាមិនបានរក្សាទៅអាកន្លែងអត់ល្អថាអត់ល្អហ្នឹងវាពាក់ព័ន្ធជាមួយនឹងខ្លួនគាត់គាត់ចង់បាននេះគាត់ចង់បានសុខចង់បានសេរីគាត់មានរសារប្រពៃណីគាត់រសារចង់បានសុខខ្លួនគាត់ណាឧទាហរណ៍ថាវីរៈបរោះចុះ ខ្វះអីវីរៈបរោះខ្មែរដែលបោះបង់ជីវិតបោះបង់កូនប្រពន្ធដើម្បីជាតិពីមុនមកស្លាប់អស់មកកកកមិនក៏គេមិននឹកលះបង់មិនមែនបោះបង់លះបង់ដើម្បីតស៊ូស្លាប់មិនគេមិននឹកថាមកពីអត់ខ្លាយជាអ្នកតាដល់អ្នកណា ខ្លាយជាអ្នកតាគេគោរពហ្មងសួរថាគោរពវីរៈបរោះឬគោរពអ្នកតាគោរពតាមិនបានគោរពអ្នកតាថាមកពីចង់បានសុខខ្លួនឯងនោះ ហ្នឹងហើយបើសិនអ្នកតានឹងអត់ប្រកែឈប់ទៅទៀតស្មាថាគ្មានរសាស្អីទេអត់មានរសាអីទេបើមិនអញ្ចឹងមិនខ្មែរយើងយកវត្ថុបុរាណទៅលក់ឲ្យថៃអស់កាលខ្មែរនៅក្មេងក្បាលអ្នកតាដៃព្រះឲ្យកាច់យកទៅលក់អស់ហើយហើយគាត់យកជើងកាលកំអោយវាចង្រៃគាត់យកពិនពៀតយកមកលៀងមកអីចឹងខ្លាច់កាច់គាត់យកក្បាលអ្នកតាហ្នឹងអញ្ចឹងសួរថារក្សាឬក៏រឿងខ្លួនឯងរឿងខ្លួនឯងម្នាក់ម្នាក់យកទៅលក់អស់ លក់ឲ្យថៃខ្មែរទៅស្រុកនេះអលាយហ្មងខ្មែរគិតតាំងពីក្មេងលក់ឲ្យគេរបស់បុរាណមិនងាយធ្វើបានណាមិនអញ្ចឹងហើយតរាប់រយឆ្នាំទៅគេចង់ទៅមើលដល់ហ្នឹងហ្នឹងហើយហើយដល់មែនតើថារសាស្អីទៅមើលគាត់គិតតែពីរឿងខ្លួនគាត់ទេអានេះទៅបានសុកបានសរីអានេះហុងស៊ុយចេះចេះចេះគិតរឿងខ្លួនឯងទាំងអស់មានប្រៃនៃស្អី គឺគាត់គប់ឈប់ខ្វល់ទេបោះចិនក៏ដោយបោះយួនក៏ដោយបោះអាណាក៏ដោយគាត់ធ្វើទាំងអស់ឲ្យតែគិតថានឹងមានសេរី ទីបំផុតមានរក្សាណាអត់មានបើរក្សាអត្តសញ្ញាណខ្មែរមែនឧទាហរណ៍ដូចជាអសរសាស្ត្រអានឹងរក្សាមានប្រយោជន៍ទេមានទេស្រុកខ្មែរយើងដល់ថានេះហ្នឹងយើងប្រើរបស់គេច្រើនហើយប៉ុន្តែនិយាយពីខ្មែរយើងនៅស្រុកខ្មែរអ្នក ដែលថាស្រឡាញ់ជាតិស្រឡាញ់អីអីហ្នឹងអសរសេអត់ត្រូវហ្នឹង អានឹងជាអត្តសញ្ញាណធំបំផុតមួយរបស់ជាតិប៉ុន្តែសេខ្ជិលអស់ហើយខ្ញុំលែងសរសេរខ្ញុំញុំញុំឃើញទេលែងខ្វល់ហើយបើប៉ះពាល់រឿងជំនឿរបស់គាត់វិញនិយាយពីក្តៅជាមួយអាត្មាថាគាត់ក៏មិនមែនរក្សាដើម្បីស្អីដែរដោយសារគាត់ជឿថាអានោះវានាំឲ្យសុខដល់គាត់តែប៉ុណ្្នឹងឯងហើយបើថ្ងៃណាមួយគាត់ដឹងថាលេងសាកសិទ្ធក៏គាត់បោះចោលដូចគ្នានោះអញ្ចឹងឯណាទៅដែលថារក្សា មែនទេគឺជាការរក្សាដើម្បីតែខ្លួនឯងតែប៉ុណ្្នឹងឯងហ្នឹងហើយមិនបានថ្មនិយាយដល់ហ្នឹងកំពុងតែនិយាយថាថាម៉េចមុននឹងថ្មនិយាយថាម៉េចហ្នឹងហើយដែលថ្មនិយាយដំបូង ដែលមិនតន់មានអ្នកយល់ច្រើនណាគេភ័យខ្លាចថ្មហ្នឹងបំបត្តិប្រពៃណី រឿងជំនឿរបស់មនុស្សគ្មានពីណាបំបត្តិបានទេញាតិញោមបំបត្តិបានទេបើយើងចេញទៅបំបត្តិវាទល់តែប្រើអំណាចប្រើអីទៅបំបត្តិមកបើថាត្រឹមតែនិយាយគ្មានអីបំបត្តិបានក្រៅពីយល់ទេយល់តែកាលណាគាត់យល់គាត់បោះចោលខ្លួនឯងមកឧទាហរណ៍ដូចអានឹងលឺញាតិញោមមិនលឺអានឹងមែនតែនជួបផ្ទាល់ដូចញាតិញោមអ្នករៀនធរនៅស្ទងអីចឹងពីមុនគាត់អ្នក ធ្វើអារំដាប់បដាស្អីស្អីហ្នឹងហើយច្រើនមួយអនុគុណជាមួយអីហ្នឹងឲ្យតែធ្វើដល់ពេលគាត់ស្ដាប់អាត្មាទៅគាត់យល់ដល់យល់គាត់ឈប់ធ្វើទៅដល់ឈប់ធ្វើលោកក្តៅហ្មងអស់ហាងឆេងជួយរៀបតនិបមកហើយដល់អញ្ចឹងប្តឹងអាត្មាមិនមែនប្តឹងលេងទេប្តឹងដល់សម្ដេចថាអាត្មាទៅបំបត្តិប្រពៃណីថាមិនបំបត្តិទេអាត្មាបំបត្តិតែពីក្បាលទេបំបត្តិតែពីចិត្តទេអារឿងខាងក្រៅទុកទៅចង់ទុកអីទុកទៅ មាបដូរតែការគិតរបស់ប្រជាជនណែនឹងដែលអាត្មាគិតអាត្មាចង់បដូរតែវិធីសាស្ត្រនៃការគិតទៅរកសេចក្តីសុខសេចក្តីចម្រើនពិតប្រាប្រកបអណាដែលគិតថាវាល្អទុកទៅឧទាហរណ៍ដូចជាការគោរពមេដាបេដាគោរពតកោរៀមច្បងឃើញចាស់ចេះអោនលំទោនអានោះសិលល្អទាំងអស់មិនក៏វាមិនទុកផងឥឡូវជិះម៉ូតូចូលវត្តចង់បុកទាំងលោកទៀតនោះ រឿងល្អជាសិលធម៌ស្អីស្អីដែលខ្មែរយើង មានមកហ្នឹងយើងអត់នាំគ្នារសាប៉ុណ្ណឹងជួបគ្នាជំរាបសួរអីហ្នឹងសិតតែល្អមិនក៏មិនថែមែនអត់សិតតែរឿងល្អឥឡូវថៃយកទៅធ្វើបោះថៃអស់ហើយឲ្យទៅគេសាពះគេរំថៃឡែនគឺអត់ដឹងថាមកពីខ្មែរផងពួកយើងតាមសំបីតែពួកអ្នកផ្សាយវិទ្យុខ្លះហ្នឹងក៏ថាឆ្លើយឆ្លើយយើងតែមកណាជំរាបសួរបាទ អាជំរាបសួរដៃអត់លើកទេអញ្ចឹងខ្មែរយើងពាក្យថាជំរាបសួរគឺដៃត្រូវលើកហើយជាពិសេសអ្នកផ្សាយហ្នឹងគឺជាគេថាអី idol ណា idol មែនទេ idol គេណាហ្នឹងហើយអញ្ចឹងបានឥឡូវនេះអាត្មាអត់តន់ថាចំឈ្មោះតែមើលតែនៅតែឃើញអញ្ចឹងទេអាត្មាថាឈ្មោះមកឃើញអ្នកផ្សាយវិទ្យុជាតិក៏ដោយ អន្តរជាតិក៏ដោយខ្មែរយើងហ្នឹង ចេញមកខ្ញុំបាទរៀបការពីទៅនេះទៅនោះវាបាត់អានឹងបាត់ទៅអញ្ចឹងចឹងដែលត្រូវថែរក្សាហើយថ្លៃធ្នូហ៎សំរុំហ៎ពេលដែលលើកដៃធ្វើអញ្ចឹងហ្នឹងហើយជាអត្តសញ្ញាណរបស់យើងជួយផ្សាយញឹកញឹកទៅបរទេសស្គាល់នឹងខ្មែរឥឡូវអត់ទេខ្ញុំបាទរៀបការពីទៅនេះទៅនេះទៅនេះនឹងសូមជម្រាបលាបាទដៃអត់លើកទេដៃខាងលើកហ្នឹងហើយហ្នឹងហើយអាត្មាថា ប្រពៃណីល្អច្រើនមិនក៏មិននាំគ្នារក្សាទៅរក្សាតែអត់ប្រយោជន៍ចឹងអស់ហើយអស់ហើយហ្នឹងហើយហ្នឹងហើយចង់ឯងចូលឯងចូលឯងហើយរហូតដល់លោកលើនឹងទេសនាលោកចឹងដែរជាបឋមខ្ញុំកណាសូមម៉ាស្ការបណ្ដៃចឹងការលើកចេះអត់លើកមក វាទៅទាំងអស់ទាំងដោកទាំងជាលលើហ្នឹងហើយតែនិយាយដើមគេប៉ុណ្ណឹងចុះបាទហ្នឹងហើយរឿងល្អមានបាទរឿងល្អវាជាប្រកបតែវានៅតែរឿងហុយថែហុយផ្សែងតលោមថ្ងៃមុនអាត្មាឃើញគេគូរង្វង់មូលមួយនៅ ប៉ោយប៉ែតគឺកំពុងតែគូជា 3D ហើយគេថាសង្គមត្រូវមានការប្រកួតប្រជែងអីល្អដាក់រូបគោវត្តអីអីអីហើយឃើញហុយផ្សែងដលោមអាត្មាស្មានតែគេស្ងោស្អីដឹងអីអាកន្លែងដុតធូបឡងប្រប៉ុណ្ណាណីហុយផ្សែងដលោមអាត្មាដូច share share ទុកដែរងាប់ហើយយាយញោម សុខសប្បាយអត់អីហ្នឹងអាខំនិយាយឲ្យធូរមកនិយាយតឹងទៀតនេះហ្នឹងដណ្ដឹងខ្លះទៅនិយាយហ្នឹងក៏កំពុងតែប្រាប់ថាបើសិនបើស្រុកយើងវាបានល្អដោយការបន់ស្រន់ហ្នឹងវាមិនអញ្ចឹងទេញាតិញោមមិនមកនេះទេញាតិញោមពិតជានៅស្រុកខ្មែរហើយមែនទេមែនទេហើយសបោ ដុតធូបជាងគេក៏ស្រុកយើងនឹងហើយអាម៉េចក៏វាមិនធូរសោះអញ្ចឹងពពុទ្ធប្រាប់ថាសេចក្តីប្រាថ្នាมันអាចសម្រេចបានដោយការមិនធ្វើហេតុរបស់វាឡើយព្រះអង្គប្រាប់ច្បាស់ណាញាតិញោមប្រាថ្នាអញ្ចេះព្រះអង្គលើកឧទាហរណ៍ចេះបរោះម្នាក់ចងដៃខ្លួនឯងពាត់ទៅក្រោយចងស្លាប់សេក ហើយទទូក្បាលចិត្តដេកបំរះនានាលនៅក្បែរស្ទឹងថា សូមឲ្យខ្ញុំឆ្លងស្ទឹង រួច សូមឲ្យខ្ញុំឆ្លងស្ទឹងរួចព្រះអង្គសួរព្រាមនឹងថាឆ្លងរួចអត់ឥឡូវយើង ឆ្លើយមកឆ្លងរួចអត់យើងប្រាថ្នាឲ្យមានឡានជិះគេហ្នឹងហើយប៉ុន្តែអត់ទៅធ្វើការទេបានទេ ងាយងាយអញ្ចឹងព្រះអង្គប្រាប់អស់អាលិញអត់មានអាចកំបាំងទេហើយតើកាលណាគេធ្វើឲ្យคล้ายជាពិធីបកាយចេះចុះតែតែមានអាចកំបាំងទេអូវាចេះវាចុះលាក់ចុះលាក់ចុះពពុទ្ធអត់មានអាចកំបាំងទេញោមបើកដល់ខ្ទេចបើកប្រាប់យើងដល់ល្អប៉ុន្តែវាមានកលែងខ្លះព្រះអង្គសម្ដែងដែរថាបើអ្នកមិនបើកបញ្ញារបស់ អ្នកទេ អ្នកមើលវាអត់ឃើញតថាគតប្រាប់ហើយប៉ុន្តែបើអ្នកមិនចម្រើន បញ្ញាអ្នកទេ អ្នកមើលអត់ឃើញដូច ដូចអឺសន្តិតិកោអញ្ចឹងណាជាធัวគឺព្រះអរិយបុគ្គលដឹងពិតដល់ឃើញពិតដោយបច្ចវេកណញ្ញាណមានន័យថាបច្ចវេកណៈមានន័យថាជាញាណខ្លួនឯងពិចារណាឃើញខ្លួនឯងហើយញាណនោះអ្នកអាចចម្រើនបានប៉ុន្តែទល់តែអ្នកទៅដល់អាចំណុចហ្នឹងដោយព្រះអង្គណែនាំថាកពូ ភ្នំហ្នឹងវាមានមែនប៉ុន្តែដើម្បីអ្នកដល់កន្លែងហ្នឹងអ្នកត្រូវដើរអញ្ចឹងតថាគតមិនអាចយកអ្នកទៅដាក់កន្លែងហ្នឹងបានទេ យល់ទេហ្នឹងហើយឥឡូវកុំដើរដុតធូបទៅអង្គុយនៅហ្នឹងទៅណែប៉ុណ្ណឹងចោះមានអីទៀតទេបើមានសំណួរមកឆ្លើយអឺបើបើកាន់នេះបានលឺចូលទៅនោះ ណាគេសួរហ៎សួរអូអៀនឡើយអៀនអៀនមីក្រូតែឥឡូវឥឡូវសួរមិនបាច់បាច់បើកភ្នែកបាត់ភ្នែកបិទបិទលោកលោកមានសង្ឃនិកាមួយថ្ងៃបិទភ្នែកទៅមើលអត់ឃើញលឺតែសលេងលឺតែសលេងអត់ចង់ឲ្យលឺសំឡេងអត់ចង់បាត់ឥឡូវលឺបាត់ហើយហ្នឹង ទៅទេជាកណ្ដាលគេទៅលោកតោះតែចិត្តលោកខ្សែចឹងខ្សែចិត្តទៅសរសេរក៏បានអត់សរសេរតែសរសេរគោលហ្នឹងហើយតែគុណសួរអាហ្នឹងចង់សួរពីអារម្មណ៍របស់មនុស្សហ្នឹងអាហ្នឹងអត់អត់អត់បានអត់ទេ មួយសួរអីក៏បានសួរអីក៏បានអត់ព្រោះអត់ចង់ពាក់ចង់និយាយថាមនុស្សយើងធ្វើមិនឲ្យស្ងប់អារម្មណ៍អីចឹងវាអត់ពាក់ព័ន្ធនឹងផ្លូវធម៌ទេគុណអាហ្នឹងឯងធម៌អូយប៉ណ្ណឹងសួរសួរសួរតាអត់ទេខ្ញុំកាត់ហើយខ្ញុំកាត់ហើយខ្ញុំកណាចង់សួរថានៅពេលដែលមនុស្សម្នាក់ដូចថាមកមកយើងអញ្ចឹងហ៎ហើយចង់ថាដូចថាគេថាយើងធ្វើអញ្ចេះប៉ុន្តែអានឹងយើងបានធ្វើពេលដែលយើងស្ដាប់ឮហើយណា យើងចង់ទៅតវ៉ាមួយបុគ្គលហ្នឹងយើងគួរទៅតវ៉ាឬនៅអ្វីដែលយើងអាចបានធ្វើនឹងអត់បាទហើយបើបើយើងអត់តវ៉ាយើងធ្វើមិនដើម្បីឲ្យខ្លួនយើងនឹងស្ងប់អារម្មណ៍ណាព្រោះអីយើងអាចបានធ្វើអាហ្នឹងដែរអាហ្នឹងមួយហើយមួយទៀតនៅពេលដែលយើងមានមនុស្សមួយហ្នឹងមិនមែនជាសាច់ញាតិយើងទេយើងស្រឡាញ់ចាត់ទុកដូចជាកូនយើងអញ្ចឹងដល់ពេលយើងស្រឡាញ់អស់ពីចិត្តដល់ពេលបុគ្គលនឹងធ្វើអត់ល្អយើងដឹងថាអ្នកនឹងធ្វើអត់ល្អហើយ យើងក៏ណែនាំប៉ុន្តែនៅពេលដែលបុគ្គលនឹងធ្វើទៅនឹងនិយាយនិយាយពាក្យមួយដូចថាយើងដឹងថាពាក្យហ្នឹងវាអត់ពិតទេដូចថានិយាយបំភ្លើសយើងលឺហើយយើងដូចជាខ្ញុំកណាអញ្ចឹងមានអារម្មណ៍ថាខ្ញុំក្តៅកាហាយខ្ញុំអត់ចូលចិត្តបុគ្គលហ្នឹងអាហ្នឹងយើងធ្វើមិនដើម្បីកុំឲ្យយើងដូចថាយើងស្ងប់បើពេលអ្នកហ្នឹងលឺអ្នកហ្នឹងនិយាយអត់ពិតក៏ដោយយើងកុំយកមកដាក់ក្នុងចិត្តប៉ុន្តែវាធ្វើអត់បានមិនដឹងថាមូលហេតុអីដើម្បីឲ្យវាស្ងប់អារម្មណ៍កុំឲ្យហិច បើអត់ជួបបុគ្គលហ្នឹងអត់អីទេប៉ុន្តែឲ្យតែដើរឲ្យតែដើរមកលឺតែគេនិយាយអ្នកផ្សេងសោះតែចៃដន្យនេះយើងដើរទៅលឺគេនិយាយចឹងអារម្មណ៍យើងក្តៅទៅចឹងខ្ញុំខ្ញុំកណាចង់ដឹងថាធ្វើម៉េចដើម្បីឲ្យស្ងប់កុំខ្វល់ពីគេកុំលឹងលឺរបស់គេរឿងរបស់គេគេចង់ទៅម៉េចម៉េចអីចឹងតែវាធ្វើអត់បានខ្ញុំមិនថាអត់មានជំនាញ Everybody wants to know that now អត់ជំនួសជំនួសអូ បាទហើយសួរសិទ្ធិធម៌ឯក៏ថាអត់ធម៌ចឹងបានសង្គមយើងហ្នឹង មិនដឹងថាយល់ថាធម៌ហ្នឹងជាស្អីទេណាតាមពុតរាល់អ្វីអ្វីដែលយើង ដឹង តាមភ្នែកតិចចំោះអណ្ដាតកាយចិត្តមិញហ្នឹងហើយជាធម៌ពងយាយហ្នឹងណាណាឮគេនិយាយហ្នឹងមិនធម៌ស្អីឮសោតវិញ្ញាណធម៌ទេ ស្អីឃើញចក្ខុវិញញៀនប៉ិនដូចម៉ែនិយាយហ្នឹងវាមកពីយើងមិនតន់ប្រគល់ថាវាត្រឹមតែភ្នែកឃើញ ថាអញអ្នកឃើញវាត្រឹមតែតិចឬក៏សតវិញ្ញាណឃើញ ជាធាតមួយយើងប្រកាន់ថាអញអ្នកឮដល់អញអ្នកឮអញអ្នកឈឺយល់ទេយើងអត់បាន បំបែកខ្លួនឯងយើងវានៅជាដុំហងៃហ្នឹងយើងគិតមកខ្លួនយើងនៅទាំងដុំ ពីចុងសក់ដល់បាតជើងនឹងអញទាំងមូលទាំងចុងសក់ពីចុងសក់ដល់បាតជើងនឹងអាការប្រកាន់របស់យើងនឹងនៅអញទាំងមូលប៉ះតិចក៏តិចអញក្តិចច្មោះក៏ច្មោះអញដែរអាតនាក៏អញដែរមែនទេអញដល់ណាឈឺដល់នឹងនោះហើយ មិនមែនខ្លះទេទាំងអស់ហ្មងប៉ុន្តែ ដំបងឡាយព្យាយាមយល់ឧទាហរណ៍ធ្វើម៉េចឲ្យស្ងប់ត្រូវចោលអាកំណត់ថាចង់ឲ្យស្ងប់នឹងមួយទៀតអាយ៉ាហ្នឹងហើយពីព្រោះពាក្យថាតណ្ហា វាមិនមែនសំដៅតែទៅលើរបស់របរអីទេសំបីតែយើងគិតនឹងចង់ឲ្យចេះចង់ឲ្យចោះជាលក្ខណៈតណ្ហាដែរ ហើយតែកាលណាវាចូលជាលក្ខណៈតណ្ហាធ្វើឲ្យយើងក្តៅហើយជួនកាលយើងក្តៅមួយគេផង ក្តៅមួយខ្លួនឯងទៀតអញមិនចង់អញ្ចឹងទេអាចិត្តអញវាមិនចង់វាចុះចុះឃើញទេវាសិតតែជាលក្ខណៈតណ្ហាដែលយើងអត់ដឹងព្រោះយើងចង់ដូរធម្មជាតិយើងចង់ដូរសិតតែយើងចង់ដូរតាមពិតគ្រប់យ៉ាងសិតតែការពិតឬពិតទេពិតដល់យើងចង់ដូររឿងរឿងក្នុងចិត្តយើងនឹងហ្មង ធំក្លិនពិតទេតែយើងចង់ដូរភ្លាមអាពេលហ្នឹង ដូរអាថ្មីមិនអីទេណាដូរអាអាធំហ្នឹងតែហ្មងណាខឹងហ្មងអញ្ចឹងទីមួយរៀនរៀនស្ដាប់ធម៌ដែលនិយាយពីជីវិតអញ្ចឹងស្ដាប់ធម៌មានបញ្ញាញាតិញោមគ្រាន់តែស្ដាប់រឿងស្ដាប់អានិសង្ឃស្ដាប់ឲ្យអត់ការទេបញ្ញានឹងអត់ការទេគឺញាតិញោមស្ដាប់ធម៌ណា ដែលឲ្យញាតិញោមចម្រើនសតិបញ្ញារាល់ពេលឃើញពេលឮ ពេលធំក្លិនពេលដឹងរសពេលដឹងធពៈហ្នឹងនឹងជាប្រភពនាំឲ្យកើតបញ្ញាក្នុង នៃធម៌ដែលយើងហើយយូរយូរទៅញាតិញោមលែងខ្វល់រឿងកពីកពីនៅនឹងមក ស្ដាប់យូរយូរទៅនៅនឹងនៅនឹងឯងអញ្ចឹងឥឡូវថ្មឆ្លើយសំណួរថាលឺអញ្ចឹងធ្វើម៉េចឲ្យវាស្ងប់អាហ្នឹងមកពីចិត្តយើងចង់ស្ងប់ មិនត្រឹមមិនឆ្លើយមិនឆ្លងទេអាមិនឆ្លើយមិនឆ្លងវាក្តៅទៀតណាអញ្ចឹងបានគ្រប់ចិត្តទាំងអស់គ្រប់សកម្មភាពនៃកាយនិងចិត្តរបស់យើងទាំងអស់ឲ្យតែសតិយើងដឹងផ្លូវឲ្យសតិកើតសំបីតែអាចិតកំពុងខឹងហ្នឹងក៏យើងអាចចម្រើនសតិបានដែរឧទាហរណ៍ នៅក្នុងសតបដ្ឋានព្រះអង្គសម្ដែងថាតោសង្វាចិត្តតាំងតោសង្ឃចិត្តតន្តទៅជានិតិចិត្តកំពុងប្រឡាក់ដោយតោសៈតាមដឹងថាអញចិត្តនេះប្រកបដោយតោសៈហើយឃើញទេនៅពេលដែលយើង កំពុងតាមដានចិត្តវាផ្ដាច់តំណាក់តំណងមួយបុគ្គលដែលយើងខឹងឃើញទេព្រោះអាយើងខឹងខ្លាំងហ្នឹងមកពី ម្នាក់នឹងវានៅក្នុងក្បាលយើងរហូតយល់ទេ ហ្នឹងហើយប៉ុន្តែដល់យើងតាមដានមើលចិត្តយើងវាផ្ដាច់វាផ្ដាច់ប្រព័ន្ធរបស់វាផ្ដាច់សេវាឃើញទេផ្ដាច់អំពីបុគ្គលយើងមើលតែចិត្តយើងឃើញទេចិត្តគណៈហ្នឹងក្រោតខ្លាំងក្រោតតិចក្រោតមធ្យមដឹងវារហូត ដឹងយូរយូរយូរយូរអាសតិហ្នឹងវាដឹងដឹងដឹង ដល់តែអាចិត្តហ្នឹងវា បាត់ចំណៃវាអាចិត្តខឹងខ្លាំងវាបាត់ចំណៃវាវាលែងធាត់វាស្គមស្គមស្គមស្គមស្គមបាត់ ញាតិញោមដឹងថាអាពេលអញ្ចឹងចិត្តវាក្តៅក្រហាយណាស់ថាម៉ោង2អាហារវានៅតែចូលមកជានិច្ចអាហារវានៅតែចូលមកជានិច្ចបើថាខឹងពីណាហ្នឹងអ្នកនឹងឯងនៅក្នុងក្បាលយើងជានិច្ចប៉ុន្តែដល់យើងតាមមើលចិត្តយើងវិញយើងផ្ដាច់ប្រព័ន្ធរបស់វាសេវាអីសេវា smartphone ហ្នឹងយើងដូរ SIM ទៅវាលែងឆ្លងចូលទូរស័ព្ទយើងហើយដាក់ SIM ថ្មីងាយឲ្យតែយើងដឹងញាតិញោម ដល់ពេលសតិរវាសមែនទេណាអត់ចាំបាច់រត់ទីស្ងាត់បានយើងមានសតិទេ គឺមានសតិចំពោះក៏ពេលមានរឿងហ្នឹងអញ្ចឹងបានអាត្មាឧទាហរណ៍មកឧទាហរណ៍ថាងាយណាស់ពេលពេលយើងទៅហាត់បដាល់ឧទាហរណ៍គ្រូគេថាត្រូវចេញកតាមិនកតាមិនវៃឈានមុខឈានក្រោយ អាហ្នឹងវាចង់ហើយពេលហ្នឹងមានសតិមានអីជាវៃ ប៉ុន្តែក្បាច់គុណទៅប្រកែមែនទេមិនមែនប្រកែតែពេលហាត់ទេណាដល់យើងដើរស្ងាត់ស្ងាត់គេវៃក៏យើងការពារបានដែរណាឲ្យដឹងខ្លួនគេវៃមកបើការពារបានណាអាហ្នឹងមកខ្លាំងមែនខ្លាំងតែពេលគេឲ្យប្រុងដល់គេអត់ឲ្យប្រុងគេលោបវៃងាប់ដែរមិនខ្លាំងអញ្ចឹងសតិដែលខ្លាំងមែនទែនមិនមែនសតិនៅក្នុងទីស្ងាត់ទល់តែយើងអង្គុយពិចារណាបាន វាកើតឲ្យទៅអូសតិអញស្ងប់ណាស់ស្ងប់ណាស់មែនទេពេលនិយាយគ្នាហ្នឹងពេលគេបញ្ចោមកហ្នឹងពេលគេអីមកហ្នឹងរងបានអត់ទទួលបានអត់អាហ្នឹងបានខ្លាំង យល់ទេអាត្មាលើករឿងមួយចុះថាមិនលើកទេរឿងប៉ិនរឿងត្រូវលើករឿងនាងវេទេហីនោះត្រឡប់ស្ដាប់ទេវេទេហីគឺល្បី ថាស្រីចិត្តស្លូត ស្រីចិត្តស្ងប់ស្រីចិត្តល្អស្ងប់ណាស់ហើយផ្ទះហ្នឹងមានអ្នកបម្រើមួយឈ្មោះនាងកាលីនាងហ្នឹងបានជាឈ្មោះកាលីហ្នឹងមកពីសម្បុរខ្មៅ កាលៈហ្នឹងប្រែថាខ្មៅស្មើនឹង black អាក្រក់តរូបទេប៉ុន្តែចិត្តល្អឧស្សាហ៍នាងទៅណាក៏លឺល្បីគេសរសើរនាងវេទេហើយនឹងជាស្រីល្អមិនដែលជេរបចោលអ្នកបម្រើអីចឹងណានាងគិតថាសង្ស័យថាអត់ខឹងមកពីអញធ្វើការល្អទេតាមើលដល់ថ្ងៃមួយសាកដេកឲ្យឡើងថ្ងៃរះធម្មតានាងចូលដេកក្រោយភ្ញាក់មុនអញ្ចឹងមួយថ្ងៃមួយថ្ងៃនាងវេទេឲ្យឃើញតែគាត់ធ្វើការរហូត ដល់ឃើញភ្ញាក់ក្រោយក៏សួរវេទេហីសួរដំបងតិចឯណាហើយហើយនាងកើតអីហ្នឹងតើអត់មានកើតអីផងខឹងតិចបលយោបើមិនកើតអីមិនក្រោកអញ្ចេញតបលយោមកបាត់ថ្ងៃទី2ពេលសួរក៏មិនតិចទៀតដែរណែកាលីរៀងខ្លាំងតិចណាតែចាស់ម្ចាស់ស្រីហើយនាងកើតអីបានមិនក្រោកតើអត់កើតអីផងហើយ បើមិនកើតអីមិនក៏ហងឯងចេញហងឯងយប់ទី3ធ្វើទៀតដល់ទី3ទ្រាំមិនត្រឹមតែពាកសម្ដីទេអារនុកទ្វាកាន់ដៃនោះវៃក្បាលនាងវេទេហីនឹងបលយោវាដេកតថ្ងៃនឹងអើវៃក្បាលកាលៃចេះច្រឡំហ្នឹងហើយនាងកាលៃនឹងបែកបើវាមិនបែកអលាទេវាបែកអាស្បែកក្រៅនេះក្តោបឈាមហូររត់ពេញភូមិគេសួរថៃ បាននាងពោលថាអឺនាងវេទេហីណា ដែល ជាស្រីគេធ្លាប់សរសើរថាស្រីចិត្តល្អស្លូតនឹងក្បាលខ្ញុំនេះឯងបែកដោយសារស្រីនោះឯងបានព្រះអង្គប្រជុំវិខសង្ឃព្រះអង្គអ្នកលើករឿងពីអតីតកាលមុនរឿងព្រះអង្គទៀតព្រះអង្គលើកថារឿងហ្នឹងពីមុនមកប៉ិនបានព្រះអង្គមកប្រជុំវិខសង្ឃថាមនាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសន្មត់ថាជាមនុស្សមានចិត្តស្ងប់ពិតប្រាកដណាមិនមែនសំដៅទៅលើបុគ្គលនៅកន្លែងស្ងាត់ស្ងាត់កន្លែងដែលមិនមានរឿងហើយសន្មត់ថាជាបុគ្គលមានចិត្តស្ងប់ទេលុះតែបុគ្គលឯណាជួបនៅអារម្មណ៍ប្លែកប្លែកដូចថាល្អពេកវាមិនរំភើបអាក្រក់ពេកមិនញាប់ញ័រនៅធម្មតា នោះចាំឲ្យពិន្ទុថា ជាមនុស្សមានចិត្តនឹងមែនយល់ទេយល់ទេយល់ទេយល់ទេហ្នឹងហើយអញ្ចឹងសតិបញ្ញាពិតប្រកបហ្នឹងញាតិញោមខ្លះគាត់ថាអុយតាធុញពេកអញទៅវត្តលើនោះនេះញ៉ៃញ៉ៃដល់ថាហ្នឹងហើយកន្លែងហាត់ជាកន្លែងវឹកហាត់មែនទេអានោះពីព្រោះពេលយើងចិត្តស្លាប់អាញ៉ៃញ៉ៃជាងនោះទៀតណា ពេលកំឡុងថមថយតែក្នុងទ្រូងថៈធ្វើគឺអីដឹងទេញាតិញោមចង់សួរស្ដាប់បានខ្លះហ្នឹងហើយហ្នឹងហើយថាដើម្បីឲ្យចិត្តស្ងប់ទី1 ត្រូវព្យាយាមលះអាចិតចង់ស្ងប់នឹងចេញសិនតែរៀនទទួលស្គាល់ការពិតសិនយល់ទេឧទាហរណ៍ចុះឥឡូវមកឧទាហរណ៍ងាយងាយថាមនុស្សខ្លះគាត់មាត់អាក្រក់អាប៉ុន្តែកាន់តែយើងស្គាល់គាត់កាន់តែ ច្បាស់យើងនឹងគាត់តែប៉ុណ្្នឹងឯងកុំប្រកាន់គាត់ឃើញចិត្តយើងធូរឯងមកពីអីយើងស្គាល់គាត់កាន់តែច្បាស់តែបើយើងអត់ដែលស្គាល់គាត់គាត់មកទីអានេះអានោះអានេះយើងអត់តន់ស្គាល់គាត់ច្បាស់យើងខឹងហ្មង ប៉ុន្តែពេលយើងស្គាល់គាត់យូរទៅគាត់ចិត្តល្អប៉ុន្តែមាត់គាត់តែយកឯងយូរយូរដល់យើងព្រម ថាយកឯងអាព្រមនឹងហើយតែចិត្តយើងវាលែងអីហ៎យ៉ាងណាមិញនៅពេលចិត្តខឹងក៏ដោយចិត្តវាអត់ស្ងប់ក៏ដោយមិនបាច់សុំយកអាចិត្តស្ងប់មកជំនួសទេតែតាមដានមើលចិត្តនឹងទៅចិត្តកំពុងកើតអីទៅចិត្តនឹងក្តៅឬក៏ត្រជាក់ហ្នឹងឃើញទេពីព្រោះដូចស្មាថាអញ្ចឹងពេលយើងខឹងស្អីខ្លាំងចិត្តយើងវាមិនមែននៅតែក្នុងចិត្តទេអញ្ចឹងបានព្រះអង្គថា ចិត្តេចតានុបស្សីវិហរតិអាតាបិសម្បជាណោសតិមាវិនយលោកេអភិយតមនសង្ឃពិចារណាចិត្តក្នុងចិត្តមានន័យថាផ្ដាច់តំណាក់តំណងពីអារម្មណ៍របស់វាកាលណាយើងកំពុងខឹងនរណាម្នាក់រូបភាពអ្នកនឹងវានៅក្នុងក្បាលយើងវានៅក្នុងក្បាលយើងហ្នឹងឯងនៅពេលដែលយើងតាមដានចិត្តរបស់យើងវាផ្ដាច់តំណាក់តំណងពីនរនោះយើងអត់ទៀមទារចិត្តតិចទេប៉ុន្តែតែយើងតាមដានចិត្តយូរយូរទៅអាចិត្តខឹងវាអស់អាហារវា អាហាររបស់វាគឺមនុស្សដែលយើងស្អប់ហ្នឹងឯងគឺរឿងដែលយើងអត់ចូលចិត្តហ្នឹងជាអាហាររបស់ចិត្តខឹងយល់ទេអាហាររបស់ចិត្តខឹងគឺមនុស្សដែលយើងស្អប់ហ្នឹងតែកាន់តែគិតពីគាត់ហ្នឹងកាន់តែខឹងកាន់តែឆេវអញស្អងអញ្ចឹងដល់ពេលយើងតាមដានចិត្តក្នុងចិត្តមានន័យថាគិតពីចិត្តនឹងឯងតែចិត្តកំពុងប្រកបដោយចិត្តអីទោះបីចិត្តរវើរវាយក៏ដោយថ្វាយអង្គមព្រះទៅរវើរវាយទៅណាថាទៅណាទៅទៅប៉ុន្តែតាមដានថាចិត្តកំពុងតែគិតអី សតិនឹងវាតាមអញ្ចឹងយល់ទេងាយងាយហើយព្យាយាមស្ដាប់អានឹងឲ្យយល់ញាតិញោមស្ដាប់អានឹងយល់ញាតិញោមរកកពីធោក្នុងខ្លួនឯងឃើញហើយហើយធោមែនតេនដូចសួរមិញហ្នឹងមកពីប្រហែលជាមិនសូវស្ដាប់ច្រើនអឺដោយគិតថាកណាសួររឿងផ្ទាល់ខ្លួនអីទេមិនមែនធោអាហ្នឹងឲ្យធោអារឿងពិបាកចិត្តប្តីត្រូវបាបអីហ្នឹងអាហ្នឹងឲ្យធោសិតតែរឿងធោត្រូវនោះអាធោមែនតេនណាហ្នឹងហើយ ណាធនលងលោចរឿងបដាចារឿងស្អីរឿងគេទេអានោះយល់ទេរឿងទៅឋានសួគ៌ទៅឋាននរករឿងគេទាំងអស់រឿងសម័យព្រះនៅនេះចេះចេះរឿងគេទាំងអស់យើងចេះថាធัวថារឿងធัวពិតប្រកប being in present នេះកំពុងលឺនេះកំពុងគិតនេះកំពុងបាក់ចិត្តនេះកំពុងអីនេះអាហ្នឹងឯងដែលប្រពុតមកជួយដោះស្រាយយើងដោយពេទ្យព្យាបាលអញ្ចឹង ពេទ្យព្យាបាលមិនមែនព្យាបាលរោគម្សិលមិញមិនមែនព្យាបាលរោគអនាគតគឺព្យាបាលរោគបច្ចុប្បន្នត្រូវដឹងថាធម៌ជាឱសថនេះគឺព្យាបាលជំងឺរបស់យើងបច្ចុប្បន្ននេះចិត្តបច្ចុប្បន្ននេះរឿងបច្ចុប្បន្ននេះប៉ុន្តែយើងចេះបដាបដោចាំចាស់បន្តិចចាំចាស់បន្តិចដឹងអាចារ្យបន្តិចស្ដាប់លេងយល់អត់ណែស្លាប់មុនចាស់ទៅ ប៉ុន្តែដោយសារ concept ធម៌ហ្នឹងគេឲ្យខុសក្នុងសង្គមខ្មែរយើងថាចាស់ត្រូវទៅវត្តព្រោះធ្វើបុណ្យសម្រាប់ទៅជាតិក្រោយអាហ្នឹងឯងដែលឲ្យ concept ខុសបើមនុស្សយល់ថាធម៌ហ្នឹងវាមានប្រយោជន៍សម្រាប់ដោះស្រាយរឿងបច្ចុប្បន្នហ្នឹងមនុស្សអត់អត់ចោលធម៌អញ្ចឹងទេមែនទេហ្នឹងហើយអញ្ចឹងបានអាត្មាគេមកសារភាពច្រើនឡើងច្រើនឡើងរាល់ថ្ងៃហ្នឹងខ្លះបែកបាក់ខ្លះរោស៊ីខាតខ្លះស្អីស្អីដល់ពេលគាត់ គាត់ control ខ្លួនគាត់បានណាគាត់ manage ការងារគាត់បានល្អជាងមុនថ្ងៃមុនមានអ្នកខ្លះជិះយន្តហោះមកប្រហែលម៉ោងមកអរគុណគាត់ថាតាំងពីយល់ធัวមក business គាត់ run ស្រួលមកព្រោះគាត់រៀបចំអាក្នុងនេះបានដល់រៀបចំអាក្នុងនេះបាន run អាក្រៅនឹងស្រួលពីមុនវាមួម៉ៅវិញអញ្ចឹងតើអាការងារអត់ល្អដែរ manage ខាងក្នុងដែលឈ្មោះថាចិត្ត ដោយអត្ថាវិចិត្រមុននឹងយើងគូស្អីចេញ វាចេញពីចិត្តរបស់យើងណាញញុំឃើញអាទៅផុសរូបរូបរូបអឺព្រះរហន្តពីងទឹកហ្នឹងហើយមុននឹងវាចេញជារូបហ្នឹងវាចេញ ក្នុងចិត្តសិនមិនចឹងណាបានវាចេញមកជាញុំយ៉ាងណាមិញកាលណាយើងរៀបខ្លួនឯងបាន ខាងក្រៅក៏រៀបបានដែរ គេនេះមโนពពាំងកមេធម្មាធัวទាំងឡាយមានចិត្តជាប្រធានហើយបើយើងជួបគ្នាយើងនិយាយតារឿងនឹងពិភាក្សារាល់ថ្ងៃរាល់ថ្ងៃញញុំតិចទៅតិចទៅតិចទៅហើយ បញ្ញានឹងវាដោះបញ្ញានឹងវាដោះមើលឃើញបញ្ហាត្រូវដោះស្រាយចេះបញ្ញានេះដោះស្រាយចេះអត់យកអាខឹងទៅទេអត់យកអាកងេងកងាងទៅទេចឹងបានសេចក្តីអត់ធន់នេះមាន មានអំណាចខ្លាំងណាស់ប៉ុន្តែមនុស្ស តិចណាស់ដែលយល់អត្តន័យនៃពាក្យថាអត់ធន់អត់ធន់គាត់ចេះប្រែតែទ្រាំមិនទ្រាំដូចយើងគិតឈឺឲ្យទ្រាំអត់មាត់ប៉ុណ្ណាក្នុងក្តៅមិនចឹងទេ សេចក្តីអត់ធន់គឺជាសោបណៈធัวវាចូលទៅរងាប់សេចក្តីក្រោត វាទៅ eradicate វាទៅជំរះវាទៅជំរះអាខឹងក្រោតចំណែនមួម៉ៅហ្នឹងវាទៅទលៀងអាហ្នឹងហើយចិត្តរបស់យើងធម្មតាពេលយើងអត់ខឹងយើងគិតអីក៏ភ្លឺស្វាងដែរ ព្រោះអាខឹងមួម៉ៅខ្លាំងញាតិមើលហើយសមាជិកពេលខឹងច្រើនតែខុសមែនទេជនជាតិអាមេរិកកាំងមួយគាត់នឹងស្រីហើយពីមុនគាត់កំសត់ហើយដល់ពេលបានប្តីនឹងប្តីជួយសពគ្រប់បែបយ៉ាងដល់ពេលគាត់ខឹងប្តីគាត់តែម្ដងគាត់ប្តឹងលែងហ្មងដល់ប្តឹងលែងច្បាប់ទៅដល់តុលាការបាត់ណាដល់តែបាត់ខឹងគាត់ស្ដាយប្តីគាត់ ឃើញពេលខឹងសម្រាប់អីអត់ស្រួលទេយល់ទេព្រោះខឹងកើតជាមួយអី ជាមួយមោហៈញាតិញោមកុំឲ្យថាអញអញ្ចឹងអញមងម៉ាំងមងម៉ាំងហើយថាឆ្លាតអត់ទេអត់ទេអត់ឆ្លាតទេពេលខឹងត្មងតោងម៉ាំងទៅសម្រាប់ចិត្តអត់ឆ្លាតឡើយវាគ្រាន់តែធ្វើឲ្យហ៊ានប៉ណ្ណឹងរឿងខឹងធ្វើឲ្យមនុស្សហ៊ានប៉ិនហ៊ានខុសត្រូវមិនដឹងហ្នឹងណាទៅអាខុសក៏ទៅអាស្អីក៏ទៅដែរ ពីព្រោះពេលហ្នឹងអត់មានបញ្ញាទេលោភៈក៏ដោយទោសៈក៏ដោយចំណែនក៏ដោយកើតជាមួយមោហៈរហូតអាមោហៈអវិជ្ជាហ្នឹងកើតជាមួយនឹងរហូតបាទហ្នឹងដូចគេចាក់ឲ្យយើងលោតអញ្ចឹងតែយើងលោតត្រូវហើយដូចអាប្រៀបធៀបចិត្តរបស់យើងអញ្ចឹងនៅពេលចិត្តនឹងដូចជាទឹកនឹងអញ្ចឹងកាលណាទឹកនឹង កកវាចុះទៅក្រោមកាលណាកកចុះទៅក្រោម យើងមើលឃើញក្នុងនឹងមានអីយើងមើលឃើញប៉ុន្តែពេលអ្នកដតីគោមកស្រាប់កកយើងឡើងល្ងឹតឈឹងល្ងឹតឈឹងឆ្លើយទៅគ្មានដឹងអីទេមែនទេមែនទេអ្នកគេចង់ចុចឲ្យយើង ខឹងគេបានគិតយូរជាងយើងណាចុចនឹងឲ្យខឹងម្ដងចុចឲ្យចេះឲ្យចេះគេគិតតែ ហើយដល់តែយើងអត់បានគិតផងស្រាប់តែលឺភ្លៀងតផ្លាញតផ្លាញមិនមែនតដោយគិតណាតដោយខឹងចេញចំណុចខ្សោយនៅលើគោកលើគោកយល់ទេយល់ទេអញ្ចឹងកុំចង់បានអាចិត្តស្ងប់ហ្នឹងកុំចង់បានវាឲ្យវាខឹងខឹងទៅឲ្យវាក្តៅក្តៅទៅប៉ិនតាមដានអាចិត្តក្តៅហ្នឹងតាមដានវាអូចិត្តកំពុងតែក្តៅខ្លាំងហើយ forward សួរវាថា forward ក្តៅហ្នឹង forward ក្តៅមែនទេក្តៅមែនក្តៅមែនក្តៅមែនវាភ្លេចអនុបត្តិទៅយេចឹងណាដូចក្នុងហ្នឹងទោះបីវាវាតិចបន្តិចក៏ដឹងទៅអូតិចបន្តិចដឹងវារហូតចិត្តប្រកបដោយទោសៈក៏ដឹងថាចិត្តប្រកបដោយទោសៈអាហ្នឹងក៏ជាភាសាធម៌ប៉ុន្តែយើងនិយាយពីភាសាខ្មែរថាចិត្តកំពុងក្តៅក៏ដឹងថាចិត្តកំពុងក្តៅដឹងថាអូចិត្តកំពុងក្តៅ អូវាកំពុងគិតអីវាកំពុងគិតអីវាកំពុងគិតអីនិយាយភាសាខ្មែរប្រាប់ខ្លួនឯងចឹងក៏បានដែរតែបើថាភាសាបាលីពិបាកហ្នឹងហើយអញ្ចឹងឯងវិធីមានអញ្ចឹងឯងតាមវាជាប់តែតាមវាជាប់វាដាច់អាហារលោភៈមានរបស់ល្អជាអាហារទោសៈមានរបស់មិនចូលចិត្តជាអាហារអាហាររបស់វាកាលណាយើងតាមដានវា មានតែផ្ដាច់តំណាក់តំណងហើយបន្តិចទៅវាបាត់ហើយហើយយើងអត់ចង់បានចិត្តស្ងប់ទេ ប៉ុន្តែវាត្រូវតែស្ងប់ដូចយើងសម្លាប់មេរោគអញ្ចឹងយើងអត់ចង់បានជាណាតែយើងសម្លាប់មេរោគបាត់ទៅជាបដ ாய் ហើយបើទៅដល់ពេលអីសុំជាបន្តិចមកទៅសុំជាពីពេទ្យមិនយល់ទេយល់ទេចិត្តយើងដូចអញ្ចឹងដែរកុំចង់បានស្ងប់អាចង់បានស្ងប់ហ្នឹងក៏ជាតណ្ហាដែរតែបើយើង កំចាត់ឫសគល់នៃភាពក្តៅក្រហាយបានវាស្ងប់ហើយដូចទឹកអញ្ចឹង ឲ្យតែយើងចេះវិធីច្រោះយកកកចេញថ្លាទឹកមួយកែវល្អក់ឈឹងទេប៉ុន្តែបើយើងច្រោះវាថ្លាចិត្តដូចគ្នា ចិត្តល្អចិត្តអាក្រក់មានគ្រឿងផ្សំអាចេតសឹកដូចគ្រឿងផ្សំវាមានគ្រឿងផ្សំល្អនិង គ្រឿងផ្សំមិនល្អងាយងាយឲ្យញាតិញោមស្ដាប់ធម៌ដែលនាំឲ្យចិត្តនឹងស្រស់ថ្លាហ្នឹងគឺធម៌ដែលគិតពីខ្លួនយើងនឹងតែម្ដងហើយបើថាធម៌ដែលនាំឲ្យគិតរឿងគេច្រើនខ្វល់ បើគិតគិតរឿងជួយគេអាហ្នឹងក៏ចិត្តល្អដែរតែបើខណៈគិតលើកទោសចេះចោះចេះចោះចេះចោះច្រើនពេកមិនជាវិស័យរបស់យើងទេព្រោះយើងល្អូបានល្អូទេណាតែបើអាត្មាពេលខ្លះអាត្មាត្រូវល្អូដែរព្រោះពេលអាត្មាល្អូគេមើលច្រើនណាដូចព្រះខ្លែងខ្លាយអីចេញចេញមកអាត្មានិយាយទៅមានមនុស្សភ្ញាក់លឹកច្រើនដែរតែក៏មានមនុស្សខឹងច្រើនដែរនឹងអ្វីព្រះញោដល់សាវក នឹងអ្នកគ្រប់គ្រងត្រូវតែក្តៅជាមួយអាត្មាប៉ុន្តែមានពេលខ្លះអាត្មាត្រូវតែនិយាយព្រោះញញឹមមើលឧទាហរណ៍ដើម្បីជាបដិបទាទៅកាន់ទីរំលឹកលត់ទុកលះបង់អាការប្រកាន់ថាអញជាអីហ្នឹងត្រឹមសោតាសោតានឹងអស់ហើយអញជាអីចង់ឲ្យដឹងថាអញបានកាន់អត់គុណអធរស្អីអញជាអីហ្នឹងគឺត្រូវអស់ត្រឹមសោតាហ្មង អីយកវាចេញមកអញប្រហែលប្រពុតដែរអីចុះបដិបត្តិធម៌យល់ទៅមិនអញធំហ៎ចឹងបានថា ការចេះបរិយ័តស្គាល់ណាជាកិលេសណាជាកិលេសសួរថាចឹងអ្នកនិយាយស្អីបធជជនអីមិនក៏ដឹងច្បាស់ណាព្រោះមកកិលេសហ្នឹងវាមានក្នុងខ្លួនហ្នឹងហើយមិនដឹងដូចជាតោសង្វេចិត្តតាំងអ្នកពិចារណាធัวក្នុងសតបដ្ឋានតោសង្វេចិត្តតាំងតោសង្ចិត្តតាំងបជានិតិចិត្តប្រកបដោយតោសៈពេលក្តៅក្រហាយក៏ដឹងច្បាស់ថាចិត្ត កំពុងក្តៅក្រហើយហើយសួរថាតើអ្នកពិចារណាធម៌នឹងមានអាចិតក្តៅនឹងអត់មានមានបើមិនមានទៅពិចារណាចឹងមិនចេញយល់ទេហើយយើងមើលឃើញតា យើងពលវាត្រូវតានោះអចិត្តកំពុងតរាគៈកំពុងជាប់ជាពាក់ស្រឡាញ់កូនគេ មិនដឹងថាមានមានអត់មានអីនៅណានៅនោះយើងស្គាល់ច្បាស់ណាដល់តែយើងស្គាល់ច្បាស់ចឹងណា អត់ខ្លាចប្រកាសថាយើង មានកិលេសឬអត់ព្រោះវាជារឿងពិតយល់ទេប៉ុន្តែសំខាន់យើងដឹងថាយើង មាន កម្រិតយ៉ាងណាទើបយើងមិនប្រមាទនឹងចឹងចាប់បានខ្លះបាននិយាយ អឺចឹងយើងត្រូវដឹងថាគោលដៅតើយើងចង់បានអីទៀតយើងធម្មតាយើងបើយើងនិយាយពីផ្លូវធម្មតាអឺយើងអាចបានធ្វើយើងត្រូវបង្ហាញថាខ្ញុំអាចបានធ្វើអញ្ចឹងទេបើយើងបើដូចថាប្រព័ន្ធអាហារបើគេចោទថាយើងបានសម្លាប់មនុស្សយើងអាចបានធ្វើហងយើងគួរតែទៅបង្ហាញថាខ្ញុំអាចបានធ្វើឯងយើងត្រូវមើលលទ្ធផលតាមពិតវាអត់មានផ្លូវលោកផ្លូវធម៌ស្អីទេផ្លូវតែមួយឯងដែលមនុស្សចាត់អានេះផ្លូវលោកអានេះផ្លូវធម៌ថ្មមិនចាត់ចឹងឯង កាលណាផ្លូវលោកដឹកគិតតែមិនអាបាបក៏ដោយអីក៏ដោយចេះទៅអាផ្លូវលោកហ៎ថាអត់ទេ អត់មានផ្លូវលោកផ្លូវធម៌អីទេគឺផ្លូវប្រមើលមើលលទ្ធផល គឺតួបញ្ញាត្រូវមើលថាបើយើងតតើលទ្ធផលមិនត្រូវមើលលទ្ធផលអញ្ចឹងបានយើងថាបើផ្លូវធោឲ្យកុំតគេមិនទេផ្លូវនៃបញ្ញាត្រូវដោះស្រាយបញ្ហាណាមិន វិធីនៅស្ងៀមរហូតក៏មិនមែនដែរមិនតរហូតក៏មិនមែនដែរតរហូតក៏មិនមែនដែរប៉ុន្តែត្រូវចេះប្រមើលមើលលទ្ធផលបើយើងតទៅយើងមានមានហេតុផលអីខ្លះតើយើងមានសមត្ថភាពប៉ុណ្ណាយើងអាចទទួលបានលទ្ធផលល្អអត់ពេលតហ្នឹងហើយបើដឹងច្បាស់ណាស់ថាតទៅបានតែក្តៅវាអត់បានលទ្ធផលអីផងអានឹងធ្វើអ្នកកំសាកក៏បានដែរគេថាយើងកំសាកក៏បានដែរព្រោះយើងដឹងថាវាអត់រួច ឧទាហរណ៍អាត្មាលើកឧទាហរណ៍ឲ្យឲ្យពិចារណារឿងមួយនឹងពេលពពុរិស័តកំពុងសំបារមីណាវាមិនមែនផ្លូវលោកផ្សេងផ្លូវធម៌ផ្សេងទេតាផ្លូវតាមួយទេគឺផ្លូវជោគជ័យផ្លូវដែលទទួលលទ្ធផលល្អហ្នឹងហើយពពុរិស័តកាលនោះសោយពជាតិជាមហោសតមហោសតនឹងធ្វើសង្គ្រាម ជាមួយនឹងអាចារ្យសេនកៈអញ្ចឹងឃើញការសន្សំបារមីនៅជាមួយជីវិតនឹងធ្វើមេតបក៏នៅតែសន្សំបារមីបាន មិនសំបានអ្វីត្រូវទៅនោះសិនចឹងហើយបានខ្មែរយើងវែងចាក់ផ្លូវធម៌នឹងខ្លាំងមែនតើណាហ្នឹងហើយពីថ្ងៃហ្នឹងទៅប្រុសម្នាក់ហ្នឹងថាផ្លូវលោកគ្មានផ្លូវធម៌គ្មានគឺផ្លូវតែមួយឯងថាអាផ្លូវបញ្ហាពិបាកណាគឺជាផ្លូវពធដោះស្រាយហើយហ្នឹងបើហើបលឹះឲ្យយើងដើរអឺនៅពេលដែលមហោសុតហ្នឹងវ័យលុកទៅអានេះដូច ដូចចាញ់ប្រឆោតគេដំបងណាដូចចេះចូលចូលចូលទៅចំនួនគ្នាវាតិចដឹងអីគេពត់ជាស្នែងកបៃយ៉ាគេប្រឆោតឲ្យចូលចូលចូលចូលចូលចូលដល់ទៅលើកូនកពូភ្នំមួយគេពត់ជំវិញអស់លីងគេផ្ដាច់ទឹកផ្ដាច់ស្បៀងចាញ់កលគេណាឆ្លាតគង់តែចាញ់កលប៉ុន្តែมันបញ្ហាទេប៉ុន្តែឲ្យតែមានបញ្ញាដួលឲ្យក្រោកឡើងវិញនៅពេលហ្នឹង ពួកអាចារ្យសេនកៈហ្នឹងពួកកងតបបច្ចាមិត្តហ្នឹងពាត់ជុំវិញផ្ដាច់ស្បៀងអញ្ចឹងអត់មានណាចេញចូលបានទេអញ្ចឹងកូនតបប្រមាណ100នៅលើភ្នំហ្នឹងមិនហ៊ានវាយចេញព្រោះកម្លាំងតិចជាងគេប៉ុន្តែបើនៅយូរក៏ដាច់ស្បៀងស្លាប់ទាំងអស់គ្នាដែរអញ្ចឹងពេលនឹងត្រូវប្រើបញ្ញាវាអត់មានផ្លូវលោកផ្លូវធោះអីទេ ផ្លូវបញ្ញាដែលត្រូវដោះស្រាយហ្នឹងឯងផ្លូវធោះ ពេលយប់ព្រះមហោសតឲ្យដុតភ្លើងគ្រប់កន្លែងបែងគ្នាមួយមួយមួយមួយមួយដុតភ្លើងធ្វើឲ្យសត្រូវនឹងយល់ច្រឡំថាដូចគ្នាច្រើនណាស់អញ្ចឹងហើយទូងស្គរគ្រប់កន្លែងយកដាវប៉ះគ្នាភូមផាងគ្រប់កន្លែងអញ្ចឹងណាធ្វើដូចជាមានគ្នាច្រើនគ្រប់តណាខាងនោះក៏លើខាងនោះប៉ុន្តែចែកគ្នាអង្គេគ្នាមួយមួយមួយមួយអាអ្នកនៅខាងក្រៅអត់ហ៊ាន ចូលទៅទេពួកឃើញដុតភ្លើងគ្រប់កន្លែងយល់ទេអានឹងវិធីពន្យាពេល ឃើញប្រើបញ្ញាទេឥឡូវយើងសួរស្អីផ្លូវលោកស្អីផ្លូវធម៌នឹងហើយព្រះអង្គដើរផ្លូវធម៌ដើម្បីដោះស្រាយបញ្ហាហ្នឹងប៉ុន្តែជាមួយ គ្នានោះ លោក គិតថាបើវ័យអត់ឈ្នះនៅយូរស្លាប់អញ្ចឹងនៅពេលថ្ងៃពូអាចារ្យសេនកៈនឹងជេរបចោអានដើក្នុងស្នោកអាកំសាឯងមិនមិនចេញមកប្រយុទ្ធគ្នា ដឹងឈ្នះចាញ់ឃើញគេចុចឯង ឃើញគេចុចទេចុចទេជេសាអណ្ដើកក្នុងស្នោកបើយើងឈឺចាប់ជាមួយ នឹងពាក្យនឹងត្រមមួយពាក្យនឹងមិនបានណាយើង ប្រកាសជាមុតព្រួញហើយពាក្យតាមពិតបើយើងចេះគិតចេះពិចារណាដោយតាមធម៌មិញហ្នឹងវាមានតែឈឺស្អីវាបើចាក់ព្រួញអាហ្នឹងវាឈឺមែនប៉ិនមនុស្សខ្លះទ្រាំពាក្យអត់បានប៉ិនទៅឲ្យគេបាញ់ចង់ធ្វើអ្នកក្លាហានហ៎ អញ្ចឹងអត់ចេញទេប៉ិនជាមួយគ្នានឹងសន្សំកម្លាំងទុកជីកអង្គម៉ងរំដោះកូនតាហ៊ានចេញពីកន្លែងហ្នឹងជីកផ្លូវក្រោមដីព្រោះជុំវិញវាមានវាមានទៅមកខាងទីវាមានព្រៃធំមួយទីវាហួសអាកន្លែងនេះហ្នឹងហើយដល់ពេលគ្រប់ថ្ងៃដូចថាសត្រូវ ខាងក្រៅហ្នឹងក៏ចាំយូរក៏មិនកើតគឺអស់ស្បៀងដូចគ្នាឆ្ងាយដូចគ្នា ក៏សម្រុកវាយឡើងទៅស្ងាត់ឈឹងអត់មានអីផងចេញអស់ហើយឥឡូវពពុរិស័ទដែលដោះស្រាយបញ្ហាយើងសួរថាស្អីផ្លូវលោកស្អីផ្លូវធម៌វាអត់មានចែកផ្លូវលោកផ្លូវធម៌អីទេព្រះអង្គឲ្យចម្រើនបញ្ញាឲ្យមើលបញ្ហា ថាត្រូវដោះស្រាយយ៉ាងម៉េចបើវាយឃើញតែឈ្នះវាយទៅ ទៅបើវាយឃើញតែមិនឈ្នះវាយទៅអីគេដូចសួរថាគួរតអត់អេបើតឈ្នះតទៅអីបើដឹងថាតអត់ឈ្នះតទៅអី អាហ្នឹងកន្លែងហ្នឹងអត់មានពីណាបរៀនយើងទេគ្រាន់ថាគន្លឹះដែលឲ្យយើងគិតមើលលទ្ធផលសំតាមហេតុដែលយើងធ្វើឲ្យអត់យើងមានផោះតាងយើងមានកម្លាំងយើងប៉ុណ្ណាស្គាល់ខ្លួនឯងស្គាល់គេហ្នឹងហើយមិនឲ្យយើងអីអ្នកធัวកុំតណាតដាច់ខន្តីមិនអញ្ចឹងទេប៉ុន្តែតទៅជាមួយនឹងបញ្ញាយល់ទេហ្នឹងហើយអាត្មាឲ្យទៅលើផ្លូវលោកផ្លូវធម៌ហ្នឹងដូច យ៉ាប់ហ្មងឯមិនផ្លូវលោកគិតតែកាប់សម្លាប់គុំគិតអីសោះហ្មងឯមិនវាអត់មានផ្លូវលោកផ្លូវធម៌អីទេខ្មែរយើងអ្នកចែកឯប្រពុតអត់ដែរចែករឿងផ្លូវលោកផ្លូវធម៌អីទេមានតែផ្លូវអាក្រក់ហើយនិងផ្លូវល្អតែប៉ុណ្ណឹងណាកុសលនិងអកុសលតាខុសខុសឯតែត្រូវត្រូវអត់មានណាផ្លូវលោកណាផ្លូវធម៌ទេអត់មានដល់យើងចែកចឹងមានអីចោលធัวអស់លីងសាហាវពេញប្រទេសទៅឃើញទេយល់ទេ vô là, ok vô lấy jap ba nói, dù quẩy, vì mong <laughs> nè